អញ្ចឹងសូមបងប្អូនចូលរួមអស់គ្នាប៉ុន្តែមុននឹងចាប់ផ្ដើមសូមអញ្ជើញលោកប៉ាសុខឿនស្វាគមន៍ទៅដល់បងប្អូន យើងជាមុនសិនចាសូមអញ្ជើញលោកប៉ាសុខឿនចាជម្រាបសួរលោកប៉ាសុខឿនចាបាទជំរាបសួរលោកស្រីធីតានិងជាបឋមសូមអឺក្រាបថ្វាយបង្គំដល់ប្រទេសរាប្រទេសរាគ្រប់ព្រះអង្គទាំងក្នុងនិងក្រៅប្រទេសនិងសូមជំរាបសួរដល់បងប្អូនជនជាតិខ្មែរទាំងអស់ហើយនឹងជំរាបសួរលោកស្រីសុភីផងដែរបាទសូមអរគុណ ចាជំរាបសួរចាជំរាបសួរលោកប៉ាន់សគុណត្រប់ទៅវិញនិងជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញ Facebook និង YouTube ទូទាំងពិភពលោកជំរាបសួរចាយ៉ាយើងដឹងហើយយើងនៅសារតែបាំងប្រហែលខែទៀតទេយើងនឹងដល់រដូវនៃការបោះឆ្នោតភូមិឃុំចាដើម្បីជ្រើសរើសមេភូមិមេឃុំរបស់អីមើលហើយយើងត្រៀមលក្ខណៈឲ្យនៅពេលនេះក្នុងនាមយើងគឺជា អ្នកគ្រប់គ្រងរបស់គណៈបកសង្គ្រោះជាតិយើងក៏មានការគ្រប់គ្រងទៅដល់គណៈបកភ្លើងទៀនផងដែរហើយឥឡូវនេះគឺថាឃើញភ្លើងទៀននេះកំពុងតែមានសកម្មភាពយ៉ាងមមាញឹកទោះបីរយៈពេលនៃការបង្កើតឡើងរយៈពេលខ្លីក៏ដោយក៏ប៉ុន្តែ យើងឃើញសកម្មជនរបស់គណៈបកភ្លើងទៀននេះបានដាក់សមាជិករបស់ខ្លួននៅតាមភូមិឃុំសង្កាត់នេះគឺថាបានច្រើន ឧថាគូគួរឲ្យកត់សម្គាល់តែម្ដងហើយយើងឃើញការគ្រប់គ្រងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនោះក៏ច្រើនផលផុសខ្លាំងដែរប៉ុន្តែមុននឹងចាប់ផ្ដើមនេះក៏ខ្ញុំសូមស្វាគមន៍ទៅដល់បងប្អូនដែលកំពុងមានវត្តមាននៅក្នុងការ live របស់ពួកយើងផងដែរចាបងលឹមសួរជម្រាបសួរបងចាជម្រាបសួរបងលឹមសួរតូសុនចាសួស្ដីសួស្ដីអសាសៀមចាសួស្ដីសួស្ដីស្រីពេជ្រចាសួស្ដីសួស្ដីបងប្អូនមកក្រោយចាកណាឈ្មោះហៅវាទៅផុតអស់ចឹងទៅខ្ញុំអត់ឃើញ ទាញចុះមកក្រោមទៀតអត់បានទេក៏ចឹងសូមការអធិស្ឋានពីបងប្អូនផងដែរពោះសោពោះសោចាសួស្តីសួស្តីហាក់ឆាយហាក់ឆាយចាជំរាបសួរចាជំរាបសួរអញ្ចឹងយើងចាប់ផ្ដើមតែម្ដងទៅលោកសខឿនថ្ងៃនេះគឺថាខ្ញុំមានសំណួរមួយចង់សួរថាតើការបោះឆ្នោតនេះវាមានអត្ថប្រយោជន៍អ្វីខ្លះ សម្រាប់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗជាពិសេសគឺជាគឺប្រទេសកម្ពុជាយើងនេះតែម្ដងតើវាមានអត្ថប្រយោជន៍អ្វីខ្លះខ្ញុំចង់ឲ្យលោកប៉ាន់សុខឿនជួយធ្វើអត្ថាធិប្បាយប្រាប់ទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងផងចា៎អញ្ចឹងសូមជួយលោកប៉ាន់សុខឿនតែម្ដងចា៎បាទជាបឋមសូមអរគុណលោកស្រីធីតានិងស្រីសុភីដែលបានកាត់ខំ ធ្វើការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋយើងដោយមិនគិតការនិហត់តាំងពីដើមមកជាមួយបងប្អូនជនរួមជាតិតែជាអ្នកស្នេហាជាតិយើងទាំងអស់បាទចំពោះការបោះឆ្នោតយើងដឹងហើយថាការបោះឆ្នោតគឺទាំងបោះឆ្នោតថ្នាក់ជាតិនិងបោះឆ្នោតឃុំសង្កាត់គឺជាការប៉ັດណាស់មានសារៈសំខាន់បំផុតសម្រាប់ សម្រាប់ជោគវាសនានៃប្រទេសជាតិនីមួយនីមួយជាក់ស្ដែងនៅកម្ពុជាយើងគឺនៅពេលដ៏ខ្លីខាងមុខគឺយើងនឹង មានការបោះឆ្នោតគុំសង្កាត់ដែលយើងមានអាណត្តិចំនួន5ឆ្នាំក៏ដូច គ្នានឹងការបោះឆ្នោតជាដែរអឺសម្រាប់កម្ពុជាយើងកាលពីមុនមកគឺយើងមិនធ្លាប់មានទេ ការបោះឆ្នោតគុំសង្កាត់ដោយសារតែអំណាចទាំងអស់ហ្នឹងគឺ យើងមិនដែលមានការទទួលបាននៅការអនុវត្តនៅលទ្ធិប្រជាធិបតេយ្យហើយជាពិសេសពីដើមមកគឺយើងស្ថិតក្នុងរបបរាជានិយម រួចយើងបដូរមក របបរណុលសាធារណរដ្ឋមួយប្រភេទណែកហើយក៏មក របបខ្មែរក្រហមហើយក៏មករបបខ្មែរក្រហមទី2ដែលពួកតែកម្ពុជាឬពួកកុម្មុយនីសនឹងខ្លែងខ្លួនពី ពួកប៉ុលពតមកជាពួកយួនបន្តុបនៅឆ្នាំ1979កន្លងមកបន្តមកទៀតរួចយើងក៏មានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ឬយើងអាចហៅថាការរៀបចំការបោះឆ្នោត ដោយ អង្គការសហជីវជាតិដែលមានការចូលរួមពីអឺប្រទេសជាច្រើនដោយសម្រាប់តាមរយៈកិច្ចប្រជុំទីក្រុងប៉ារីសអញ្ចឹងចាប់ពីនោះមកយើងក៏មាន ការបោះឆ្នោតថ្នាក់ជាតិដែលប្រជាពលរដ្ឋអាចប្រើសិទ្ធិរបស់ខ្លួនជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្តប៉ុន្តែ យើងជ្រើសរើសអំណាចនេះគឺអំណាចនៅថ្នាក់ជាតិមិនមែនអំណាចលើថ្នាក់មូលដ្ឋានទេគោលគឺជាសភាហើយនឹងនាយករដ្ឋមន្ត្រីដែលបោះឆ្នោតដោយសមាជិកសភាក្រោយមកយើងឃើញថា ចាប់ពីឆ្នាំ1996 97មក98មកគណៈបក អឺសំញ៉ាំស៊ីកាលពីសម័យនោះគឺយើងហៅថាគណៈបកជាតិខ្មែរហើយបន្តមកគណៈបកភ្លើងទៀនរួចក៏បន្តមក ខ្លាយឈ្មោះជាគណៈបកសំញ៉ាំស៊ីដែលមានលោកសំរាំងស៊ីជាប្រធានគាត់បានព្យាយាមតស៊ូមតិដើម្បីឲ្យរៀបចំមានគោលនយោបាយធ្វើហៅថាធ្វើវិមជ្ឈការអំណាច នៅក្នុងប្រទេសពលគឺ ការធ្វើវិមជ្ឈការអំណាចទៅតាមមូលដ្ឋានអញ្ចឹងក៏មានការសាកល្បងដោយមានការរៀបចំជាមួយនឹងអង្គការអន្តរជាតិមួយចំនួន ដោយរៀបចំការរៀបចំផ្ទេរអំណាចពីថ្នាក់ជាតិទៅមូលដ្ឋានតាមឃុំនិងស្រុកខេត្តខ្លះធ្វើឲ្យមានការជោគជ័យហើយពេលហ្នឹងក៏ក្រោយមកដោយសារការជំរុញរបស់គណៈបកសំរងស៊ីមាន សន្ទុះខ្លាំងហើយអន្តរជាតិគ្រប់គ្រងខ្លាំង របបហ៊ុនសែនដែលដឹកនាំអំណាចហើយរួមគ្នាជាមួយនឹងគណៈអភិសម្ពេចដែលយើងហៅថារដ្ឋាភិបាលអរូបៈនោះក៏ទទួលយកនៅក្នុងការវិមជ្ឈការហ្នឹងហើយយើងក៏បានរៀបចំការបោះឆ្នោតអដំបូងមកនៅឆ្នាំ1000 2002បាទយើងក៏មានរៀបការ រៀបចំការបោះឆ្នោតគុំសង្កាត់លើកដំបូងបាទចា៎នេះនិយាយទៅការរៀបចំការបោះឆ្នោតដំបូងបើយើងគិតមើលពីដើមមកគឺនៅថ្នាក់មូលដ្ឋានអំណាចគឺគណៈបកប្រជាជនកាន់កាប់100%បងប្អូនដឹងហើយហើយយើងដឹងប្រទេសណាក៏ដោយបើសិនជាគណៈបកណាមានដឹកនាំណាគេគ្រប់គ្រងអំណាចមូលដ្ឋានបាន100%យើងមិនងាយគាស់រំលើងរបបនឹងបានទេយើងមិនងាយនឹងធ្វើការផ្លាស់ប្ដូរបានទេអញ្ចឹងគឺយើង គិតថាវាជារឿងសំខាន់ណាស់នៅពេលដែលយើងធ្វើវិមជ្ឈការអំណាចហើយក្រៅពីការធ្វើផ្លាស់ប្ដូរវាផ្លាស់ប្ដូរអំណាចថ្នាក់ជាតិគឺថាវាផ្ដល់ទួលនីតិឲ្យប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសយកមនុស្សដែលនៅក្បែរខ្លួនណានៅក្នុងភូមិរបស់ខ្លួនជា សមាជិកគ្រួសារ ជាសមាជិកបងប្អូនដែលពួកគាត់ឃើញថាមានភាពស្មោះត្រង់ អាចទុកចិត្តបាន អាចពឹងពាក់បានណាអាចនិយាយជាមួយ បានអាចដោះស្រាយបញ្ហាជាមួយពួកគាត់បានពួកគាត់ទុកចិត្តធ្វើឲ្យពួកគាត់អាចជឿរឿងអ្នកនឹងឲ្យមកកាន់អំណាចដើម្បីដឹកនាំភូមិឃុំធ្វើគោលនយោបាយហើយពួកគាត់ប្រជាពលរដ្ឋក៏គាត់អត់មានការភ័យខ្លាចដែរនៅពេលដែលគាត់រើសអ្នកនឹងដែលជាមនុស្សនៅក្នុងភូមិជាមួយ គ្នារស់ក្បែរគ្នាស្គាល់គ្នាធ្លាប់ចែកនំចំណីឲ្យ គ្នាទៅវិញទៅមក មនុស្សដែលគាត់ទុកចិត្តហ្នឹងបើគាត់ត្រូវការអ្វីនៅក្នុងភូមិការអភិវឌ្ឍក្នុងភូមិគ្រួសារមានបញ្ហាក៏ពួកគាត់អាចមានលទ្ធភាពទៅនិយាយជាមួយគ្នាពិភាក្សាជាមួយគ្នាដើម្បីផលប្រយោជន៍រួម នៅក្នុង គ្រួសារក៏ដូចជាក្នុងភូមិឬក៏សហគមន៍ដែរអាហ្នឹងគេដែលយើងហៅថាអំណាចវិមជ្ឈការដែលមានសារៈសំខាន់អញ្ចឹងយើងគិតថា ការបោះឆ្នោតភូមិគុំសង្កាត់នេះគឺមានសារៈសំខាន់ណាស់មិនមែនសំខាន់តែ ការបោះឆ្នោតឆ្នោតថ្នាក់ជាតិទេអញ្ចឹងហើយយើងបានសម្លឹងឃើញថា ការបោះឆ្នោតគុំសង្កាត់នាពេលខាងមុខនេះពិតជា មានសារៈសំខាន់ណាស់ហើយដូច្នេះហើយយើងឃើញថាគណៈបកមួយចំនួនដែលបានចូលរួមនោះគឺពិតជាបានបំពេញតួនាទីរបស់ខ្លួននៅក្នុងការជំរុញឲ្យ មានលទ្ធិប្រជាធិបតេយ្យនិងការជំរុញឲ្យមាន អំណាចនៅមូលដ្ឋាននឹងដំណើរការដើម្បីឈាន ទៅរកការផ្លាស់ប្ដូរ ធំមួយនាពេលខាងមុខបាទខ្ញុំគ្រាន់តែសង្ខេបប៉ុណ្ណឹងទេដើម្បីជម្រាបចាលោកសុខឿនខ្ញុំសូមសូមសួរមួយអំបញ្ញមិញខ្ញុំលើលោកសុខឿនបានមានប្រសាសន៍ថាមានការបោះឆ្នោតសាក់លបងតែការបោះឆ្នោតសាក់លបងនឹងវាមានអត្ថប្រយោជន៍អ្វីខ្លះអឺអ្វីខ្លះសម្រាប់ការបោះឆ្នោតតែលោកសុខឿនអាចលំអិតកន្លែងនឹងបន្តិចជូនទៅបងប្អូនយើងដើម្បីឲ្យគាត់បងប្អូនបានជ្រាបកាន់តែច្បាស់ថែមទៀតបាននេះចាសូមអញ្ជើញលោកសុខឿន សុំទោសមកខ្មែរសុំទោសមុននឹងឆ្លើយនឹងសំណួរហ្នឹងដល់វេនឡាញសូមឲ្យលោកលោកសុខុនឆ្លើយនឹងសំណួរវាគ្មិនមួយគេសួរថាមូលហេតុអ្វីបានលោកសាមស៊ីបោះបង់សង្គ្រោះជាតិចោលអឺឃើញដែរឃើញខ្ញុំឆ្លើយប្រាប់គាត់រសជាតិជីវិតហ្នឹងហើយសុំសុំឆ្លើយគាត់កុំឲ្យគាត់នឹងបំពេញរង្វាន់តទៅទៀតហ្នឹងហើយបាទអឺខ្ញុំគិតថាពលរដ្ឋខ្មែរជាច្រើននៅតែមានការយល់ច្រឡំទៅលើចំហរបស់លោក ប្រធានសមរង្ស៊ី គាត់នៅតែជាមនុស្សរបស់គណៈបកសុពលជាតិគាត់នៅតែជា ប្រធានស្ដីទីគណៈបកសុពលជាតិដរាបណាលោកប្រធានកឹមសុខាគាត់មិនទាន់ត្រូវបានរបបហ៊ុនសែនអឺឈប់ចោតប្រកាន់ហើយមិនទាន់បាន ផ្ដល់សេរីភាពឲ្យគាត់ពេញលេញក្នុងការធ្វើនយោបាយហើយមិនផ្ដល់ គណៈបកសង្គ្រោះជាតិឲ្យមកពួកយើងវិញលោកប្រធានសំរាស៊ីគាត់នៅតែជាប្រធានស្ដីទីគណៈបកសង្គ្រោះជាតិនៅក្រៅប្រទេសបំពេញតួនាទីដើម្បីជួយគណៈបកសង្គ្រោះជាតិជួយសកម្មជន សង្គ្រោះជាតិដែលរងគ្រោះនៅកម្ពុជានិងជួយពង្រឹងស្មារតីពលរដ្ឋខ្មែរដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិនៅក្នុងប្រទេសក៏ដូចជាក្រៅប្រទេសឲ្យនៅឈររួមគ្នាដរាប អ្វីដែលបងប្អូនមួយចំនួនងាយយល់ច្រឡំគឺថាឃើញគាត់ដឹកទៀនខ្ញុំគិតថាវាមិនមានអ្វីដែលជារឿងឆ្ងល់ទេពីព្រោះតាំងពីដើមមកគាត់ក៏ធ្លាប់ដឹកទៀនដែរហើយយើងគ្រប់គ្នាណាក៏ដឹកទៀនដែរក៏ប៉ុន្តែវាត្រូវនឹងពេលវេលាពិសេសអញ្ចឹងមនុស្សគ្រប់គ្នាតែងតែចាប់អារម្មណ៍ហើយណាមួយទៀតគាត់ជាអិសរាជជននយោបាយលើសពីនោះគាត់គឺជាស្ថាបនិកជាអតីតស្ថាបនិកគណៈបកភ្លើងទៀននឹងតែម្ដង ដូច្នេះមនុស្សមួយចំនួននៅតែយល់ច្រឡំរូបភាពដូច្នេះខ្ញុំចង់ឲ្យបងប្អូនគិតទៅលើភាពជាក់ស្ដែងសាររបស់គាត់ជាក់ស្ដែងថាគាត់សពថ្ងៃនៅក្នុងភាពស្រោចច្បាប់របស់គាត់គាត់បានប្រកាសខ្លួនមកគ្រប់គ្រងគណៈបកភ្លើងទៀនហើយឬនៅអត់ទេគាត់មិនដែលមានទេគាត់គ្រាន់តែកាន់ទៀនគាត់សូត្រគំណាប់អំពីទៀនអត្ថន័យរបស់ទៀនការដុតទៀនដូច្នេះបងប្អូនអាចយកទៅបកស្រាយបានតាមចិត្ត បងប្អូនអាចថាគាត់នៅពីក្រោយព្រឹងទៀនបងប្អូនអាចនិយាយថាគាត់ជាអ្នកអឺបង្កើតគណៈបកព្រឹងទៀនបងប្អូនអាចនិយាយថាគាត់ដើរចេញពីសង្គមជាតិទៅគាត់ក្រព្រឹងទៀនបងប្អូនអាចនិយាយថាគាត់ក្បត់សង្គមជាតិបងប្អូនថាគាត់បកគោប្រកាសពលរដ្ឋឲ្យទៅគាត់ក្រព្រឹងទៀនបងប្អូនអាចបកស្រាយបានយ៉ាងម៉េចក៏បានដែរពីព្រោះរូបភាពនឹងដូចខ្ញុំបញ្ជាក់នៅក្នុងលក្ខខណ្ឌខាងមុខគឺថាគឺមានសពគ្រប់ទាំងអស់ក៏ប៉ុន្តែ អ្វីដែលភាពជាក់ស្ដែងនៅក្នុងតារាបគឺគាត់នៅតែជាប្រធានគណៈបកប្រធានស្ដីទីគណៈបកសង្គ្រោះជាតិគាត់អត់ដែលបានប្រកាសថាគាត់លែងជាសមាជិកលែងជាថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិហើយគាត់ទៅគ្រប់គ្រងគាត់ទៅធ្វើជាថ្នាក់ដឹកនាំគណៈបកភ្លើងទៀនឬក៏គាត់ធ្លាប់ជំរុញឲ្យមានការគ្រប់គ្រងគណៈបកភ្លើងទៀនឬក៏ធ្វើសកម្មភាពដើម្បីភ្លើងទៀនជាចំហគឺអត់ដែលមាន ដូច្នេះបើយើងនិយាយថាគាត់យ៉ាងម៉េចដោយបងប្អូននិយាយគឺ វាជាការបកស្រាយរបស់បងប្អូនបងប្អូន មានសិទ្ធិគ្រប់គ្រាន់នៅក្នុងការបកស្រាយតាមជំនឿរបស់បងប្អូនតាម ការគិតរបស់បងប្អូនក៏ប៉ុន្តែភាពស្របច្បាប់គឺគាត់នៅតែជាប្រធានស្ដីទីគណៈបកសង្គ្រោះជាតិតែក្រុមខ្ញុំជាដើមខ្ញុំបាន share រូបជាច្រើនអំពីគណៈបកភ្លើងទៀនក៏ប៉ុន្តែខ្ញុំក៏តែងតែប្រកាសដែរថាខ្ញុំនៅតែជាអឺមន្ត្រីណា ក្រៅប្រទេសណារបស់គណៈបកសង្គ្រោះជាតិខ្ញុំមិនមានពាក់ព័ន្ធអ្វីជាមួយនឹងគណៈបកភ្នឹងទៀតទេព្រោះពីព្រោះអ្វីដោយសារខ្ញុំអត់បានធ្វើសកម្មភាពអ្វីជាមួយនឹងគណៈបកភ្នឹងទៀតខ្ញុំអត់ជាសមាជិកគណៈបកភ្នឹងទៀតខ្ញុំគ្រាន់តែបង្ហាញនៅទស្សនៈគ្រប់គ្រងពីការពិតអឺយើងក្នុងនាមជាពលរដ្ឋម្នាក់ម្នាក់មិនថានៅទីណាមិនថាកាន់និន្នាការអ្វីក៏ដោយ បើសិនជាយើងឃើញថាអ្នកផ្សេងឬបកផ្សេងមាននិន្នាការដែលល្អដែលយើងអាចគ្រប់គ្រងបាននៅក្នុងកលៈទេសៈណាមួយយើងក៏មានសិទ្ធិនៅក្នុងការសម្ដែងមតិគ្រប់គ្រងដែរក៏ប៉ុន្តែមិនមែន មានន័យថាយើងដើរចោលពីគោលការណ៍របស់យើងដើរចោលពីគណៈបកឬផ្ទះចាស់យើងទេដូច្នេះខ្ញុំចង់បញ្ជាក់បងប្អូនជួយរួមជាខ្មែរទាំងអស់ឲ្យច្បាស់ត្រង់ហ្នឹងហើយកុំមានការយល់ច្រឡំបាទ ចាខ្ញុំសូមបន្ថែមបន្តិចខ្ញុំសូមបន្ថែមសូហ្វីបន្ថែមបន្តិចជាក់ប្រាប់សូមបន្ថែមបន្តិចគាត់នៅតែវង្វេងវង្វាន់ហ្នឹងហើយលោកប្រធានគាត់មិនដែលបាននិយាយសំបីតែមួយម៉ាត់ថាគាត់ណាអឺបោះបង់ក្នុងគណៈបកសង្គ្រោះជាតិចោលទេគឺអត់ទេ ដែលគាត់ជាអ្នកស្ថាបនិកនឹងហើយសប្តាហ៍នេះគាត់កំពុងតែធ្វើការកិច្ចការការទូតគ្រប់ប្រទេសទាំងអស់គ្រប់កន្លែងទាំងអស់ដើម្បីទៅរកដំណោះស្រាយជូនគណៈបករបស់គាត់អញ្ចឹងហើយហ្នឹងហើយសូមឲ្យបងប្អូនជ្រាបកុំមានតាមការជឿការជក់ចាក់រកឆ្កឹះឆ្កៀលបំភ្លៃការពិតទាំងអស់ហ្នឹងណាបើសិនជាលោកសាមស៊ីគាត់លាលែងឬក៏បោះបង់គណៈបកសង្គ្រោះជាតិអញ្ចឹងទេពួកយើងក្រៅប្រទេសមិនបាច់ចាំធ្វើកិច្ចការការទូតឬធ្វើអ្វីទាំងអស់គឺយើងអាចនៅផ្ទះដេកស្អាតទាំងណាតែសប្តាហ៍ថ្ងៃពួកពួកយើងនៅក្រៅប្រទេសគឺជាពិសេសគឺជា មន្ត្រីរបស់គណៈបកសង្ជាតិថ្នាក់លើហ្នឹងគឺគាត់មានការមមាញឹកជារៀងរាល់ថ្ងៃជារៀងរាល់អាទិត្យដើម្បីតែតំណែងតំណងកិច្ចការការទូតធ្វើកិច្ចការការទូតដើម្បីជួយគណៈបកសង្គ្រោះជាតិហ្នឹងឯងចឹងហើយសូមឲ្យបងប្អូនកុំឲ្យយល់ច្រឡំអ្វីទាំងអស់សូមកុំឲ្យកុំឲ្យជឿតាមការញុះញង់ឬក៏បោកប្រាស់នឹងអ្នកណាម្នាក់ឬក៏អ្នកនយោបាយយកនយោបាយធ្វើជាអាជីពណាមកពួកគេចង់បំបែកបំបាក់យើងគេចង់ធ្វើឲ្យយើងបែកបាក់គ្នា ហ្នឹងហើយហើយពួកខ្ញុំដូចលោកប៉ាសគឺក៏បាននិយាយចឹងពួកយើងក៏បានគ្រប់គ្រងគណៈបកភ្លើងទៀនដែរដោយយើងយល់ឃើញថាគណៈបកភ្លើងទៀនមិនតរមានដំណើរការឡើងវិញចឹងហើយពួកយើងទៅធ្វើការគ្រប់គ្រងនឹងគណៈបកភ្លើងទៀនដែលកំពុងតែចាប់ដើមដំណើរការហ្នឹងហើយចឹងហើយសូមឲ្យបងប្អូនចូលរួមទាំងអស់គ្នា ចាអរគុណច្រើនចាអរគុណច្រើនសូហ្វីហើយខ្ញុំក៏ចង់ចូលរួមក្នុងការឆ្លើយទៅនឹងអ្វីដែល រសជាតិជីវិតគាត់បានសួរអំបញ្ញមិននឹងដែរកុំឲ្យគាត់នៅតែមានការភ័ន្តច្រឡំនៅយល់ច្រឡំតទៅទៀតក្នុងនាមជាអ្នកដែលថាយើងចង់បានការផ្លាស់ប្ដូរមួយពុតប្រកាសឲ្យលោកប្រធានស្ដីទីសំរងស៊ីលោកមិនចេះថានៅអង្គុយចាំមើលនៅអង្គុយស្ងៀមទេលោកតែងធ្វើសកម្មភាពជានិច្ចលោកមិនដែលបានបោះបង់ចោលគណៈបកសង្គ្រោះជាតិទេប៉ុន្តែការដែលពួកយើងដែលជា សមាជិកឬគឺជាអ្នកគ្រប់គ្រងនៃគណៈបកសង្គ្រោះជាតិយើងមកគ្រប់គ្រងគណៈបកភ្លើងទៀនគឺថាអត់ខុសទេហើយដោយលោកសុខឿនលោកប៉ាសុខឿនលោកបានជម្រាបអំបញ្ញមិនអញ្ចឹងសូមបងប្អូនគួរពិចារណាមើលផងមុននឹងការនិយាយស្ដីមកឲ្យឲ្យឲ្យថាឲ្យចេះពីគិតចេះនេះវិភាគផងកុំចេះតែចេញមកនិយាយថាមិនក៏សំរងស៊ីបោះបង់ចោលភ្លើងទៀនចំណុចកន្លែងណា ដែលថាគាត់បោះបង់ចោលចំណុចកន្លែងណាមួយ មានមកពេញសុំកាត់តិចណាមានអ្នកខ្លះគឺចេញវីដេអូឃ្លីបមកដូចជា មីសម្អាតជាដើមដែលគាត់មិនមែនជាសមាជិកក្នុងសង្គ្រោះជាតិណាគាត់មានជំនឿគាត់ចេញពីគាត់ចេញពីសង្គ្រោះជាតិណាទៅបង្កើតសមាគមអ្វីអ្វីសពឯងតែមួយថ្ងៃមួយថ្ងៃមកអង្គុយវាយប្រហាររករឿងគណៈបករបស់គេដូចខ្លួនឯងនៅក្នុងសមាជិកនឹងធ្វើការជាមួយគេអត់ទេនេះគឺជាការដែលគិតឃើញតែខ្លួនឯងនិយាយបំភ្លៃការពិតតែខ្លួនឯងហើយមកវាយប្រហារមករករឿងគណៈបកគេកំពុងធ្វើការហ្នឹងហើយយើងអត់អាចទៅទៅជឿមនុស្សនៅក្រៅគណៈបកបានទេព្រោះអ្នកណាក្រៅធ្វើអ្វីគេចង់ឈ្នះដែរ ណាធ្វើឲ្យហេតុចម្រាំទៅលោកសំរងស៊ីដែលគាត់ដែលគាត់ខំស្ថាបនិកគណៈបករបស់គាត់ដែលខំមានឈ្មោះបោះសម្លេងចាអីរឿងអីគាត់ទៅបោះបង់គាត់ទៅបោះបង់ចោលណាហ៊ុនសែនកំពុងតែខ្លាចគណៈបកភ្លើងគណៈបកសង្គ្រោះជាតិហ្នឹងហើយរឿងអីកន្លែងណាដែលផ្លូវត្រូវរបស់យើងយើងត្រូវបោះបង់ចោលត្រូវយកខួរក្បាលមកគិតណាកុំជឿតាមមនុស្សដែលនៅក្នុងក្រៅបកកុំជឿតាមមនុស្សដែលតាំងខ្លួនឯងជាអ្នកអស្ចារ្យជាអ្នកនយោបាយជាន់ខ្ពស់ដឹងគ្រប់រឿងអាហ្នឹងគឺវាខាត់នយោបាយយើងពួកនោះដែលកັບកើតអឺ វាតែបង្កើតសមាគមបង្កើតអ្វីហ្នឹងគេអត់មានចង់ជួយខ្មែរគេចង់យកមុខមាត់របស់គេទេបើគេចង់ជួយខ្មែរណាគឺគេរួមគ្នាទាំងអស់គ្នាស៊ីអត់ស៊ីឃ្លានក្រាញ់នានាទាំងអស់គ្នាដើម្បីតែរកដំណោះស្រាយជូនគណៈបកទាំងអស់គ្នាមិនមែនគណៈបកកំពុងតែមានបញ្ហាស្រាប់មួយមួយនាំគ្នាចេញទៅតែបង្កើតអ្វីសពបែបយ៉ាងស្រាប់បកក្បាលមកវាយប្រហារសពបែបយ៉ាងអាហ្នឹងមិនជាការត្រឹមត្រូវទេហ្នឹងហើយហ្នឹងយើងសូមនិយាយប្រធានបទយើងវិញចុះមកខ្ញុំក៏សូមបញ្ជាក់យ៉ាងខ្លីថាលោកប្រធានមិនដែរបោះបង់គណៈបកសង្គ្រោះជាតិចោលទេណាក៏ប៉ុន្តែនៅពេលដែលឃើញគណៈបកមួយហើយគណៈបកភ្លើងទៀន គាត់ជាគណៈបកមួយលោកក៏ជាអតីតគាត់គឺគឺជាអតីតនៃស្ថាបនិករបស់គណៈបកភ្លើងទៀនការគ្រប់គ្រងគណៈបកមួយដែលបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋនិងប្រទេសជាតិអត់ខុសទេហើយគណៈបកសង្គ្រោះជាតិយើងដឹងហើយហ៊ុនសែនកំពុងបិទផ្ទុកមិនឲ្យដំណើរការទេតែបើសិនជាគណៈបកមួយទៀតអាចដំណើរការទៅបានគាត់គ្រប់គ្រងណាមិនថាខ្ញុំមិនថាគាត់មិនថាបងប្អូនទាំងអស់គ្នាដែលចង់បាន ការផ្លាស់ប្ដូរមួយពិតប្រាកដដោយសារយើងឃើញប្រទេសជាតិ ប្រទេសជាតិក៏ដូចជាប្រជាពលរដ្ឋកំពុងរងនៅភាពអយុត្តិធម៌ហើយប្រទេសកំពុងជួបមហានិភ័យអញ្ចឹងយើងត្រូវគ្រប់គ្រងគណៈបកមួយដែលមានគោលនយោបាយល្អរឿងអីខុសអញ្ចឹងសូមឲ្យមានការពិចារណា ផងណាហ្នឹងហើយយើងចូលមកសំណួរខ្ញុំវិញអំបញ្ញមិញហ្នឹងលោកសុខឿនមិនទាន់បានឆ្លើយនឹងសំណួររបស់ខ្ញុំទេថាអ្វីទៅជាការបោះឆ្នោតសារល្បងហើយវាមានផលវាមានផលប្រយោជន៍អ្វីខ្លះសម្រាប់ការបោះឆ្នោតចាក់សំទោសលោកសុខឿនបាទ និយាយទៅអឺនយោបាយវិមជ្ឈការនៅកម្ពុជាយើង គឺចាប់ផ្ដើមដំបូងនៅឆ្នាំ1996កាលនោះគឺមានអង្គការអន្តរជាតិមួយចំនួនដែលបានរៀបចំគោលនយោបាយហ្នឹងរួមជាមួយនឹងរដ្ឋាភិបាលអឺពហុភាគីគេថាមានការនោះមានហ៊ុនស៊ុបៃណាហើយជាមួយនឹងហ៊ុនសែន និយាយទៅអនុវត្តនៅក្នុងខេត្តមួយចំនួន បាទខ្ញុំមិនចាំស្ទេទេទេការសាកល្បងនៅក្នុងខេត្តមួយចំនួន នោះគឺទីមួយគឺផ្ដល់ឲ្យពលរដ្ឋអឺឬហៅថាអាជ្ញាធរដែនដីមូលដ្ឋានថ្នាក់ឃុំថ្នាក់សង្កាត់រៀបចំគម្រោងអភិវឌ្ឍមូលដ្ឋានដោយខ្លួនឯងទី1ទី2ឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននឹងមានសិទ្ធិ ចូលរួមដល់យោបល់នៅក្នុងការអឺរៀបចំគម្រោងអភិវឌ្ឍអឺនៅមូលដ្ឋានរបស់ខ្លួនថាខ្លួនចាំបានអីទី3គឺថារាល់កិច្ចការសម្រាប់ទាំងអស់គឺថ្នាក់មូលដ្ឋានមានន័យថាឃុំសង្កាត់ហើយនិងប្រជាពលរដ្ឋត្រូវតែពិភាក្សាគ្នាហើយសម្រេចរួមគ្នាដើម្បីជាផលប្រយោជន៍រួមអញ្ចឹងនៅក្នុងគោលការណ៍នឹងយើងឃើញថា មានភាពជោគជ័យដោយពលរដ្ឋសบายចិត្តនិងសមិទ្ធផលដែលខ្លួនធ្វើបានហើយការរស់នៅក្នុងសហគមន៍វាផ្ដល់នៅការសាមគ្គីភាព ទុកចិត្តគ្នា ហើយលើពីនឹងទៅទៀតគឺថា ផ្ដល់សេវាកម្មបានឆាប់រហ័សមានតម្លាភាពមិនមានអំពើពុករលួយហើយរួមទាំងសวัสดิភាពនៅក្នុងភូមិឃុំក៏មានភាពប្រសើរដូច្នេះហើយបានជា របបក្រុងភ្នំពេញក្រោយពីមានការធ្វើការពិសោធន៍នៅក្នុងគោលនយោបាយវិមជ្ឈការសាកល្បងជាមួយនឹងអង្គការអន្តរជាតិជាច្រើនហ្នឹងក៏ទទួលយកនៅការរៀបចំការបោះឆ្នោតអនុម័តឲ្យមានការបោះឆ្នោត ជាលើកដំបូងនៅកម្ពុជាយើងនៅឆ្នាំ2002នេះហើយគឺជាអ្វីដែលយើង តែងតែគិតថាការបោះឆ្នោតគុំសង្កាត់មានសារៈប្រយោជន៍និយាយទៅការបោះឆ្នោតគុំសង្កាត់កើតឡើងចេញពីគោលនយោបាយវិមជ្ឈការវិមជ្ឈការមានន័យថាការផ្ដល់អំណាចពីថ្នាក់ជាតិទៅឲ្យថ្នាក់មូលដ្ឋានគឺថ្នាក់គុំសង្កាត់មានន័យថារដ្ឋបាលថ្នាក់ភូមិឃុំអាចធ្វើការដោយខ្លួនឯងដោយមិនបាច់ឆ្លងកាត់អាជ្ញាធរថ្នាក់លើពលពួកគេអាច បើនិយាយទៅនៅយើងអ្វីបិទតរត់ថ្ងៃនេះមានមែនក៏ប៉ុន្តែយើងអត់ទាន់មានសិទ្ធិគ្រប់គ្រាន់ទេក៏ប៉ុន្តែយើងអាចគិតថាវាមានភាពប្រសើរជាងមុនដែលអ្វីអ្វីត្រូវថ្នាក់ជាតិឬហៅថាបកមជ្ឈបកសម្រាប់មក100%បើយើងនិយាយទៅខ្ញុំស្រង់ឧទាហរណ៍ឲ្យបងប្អូនយើងដឹងនៅប្រទេសជឿនលឿនដូចជានៅប្រទេសស្វីអែតណ័រវេដាណឺម៉ាកណាអឺ គេមានរដ្ឋបាលចំនួន3ទី1គឺថ្នាក់ជាតិទី2ថ្នាក់ខេត្តនិងទី3ថ្នាក់យើងហៅថា commune ហៅថាយើង អាចថាក្រុងក៏បានដែរឬយើង អាចថាឃុំក៏បានដែរអឺនៅក្នុងក្រុងឬថាថ្នាក់ឃុំដែល ជាថ្នាក់ទាបបំផុត នៃរចនាសម្ព័ន្ធរដ្ឋបាល គឺពួកគេក៏មានសភារបស់គេដែរគេមានសភារបស់គេហើយគេមានកញ្ចប់ថវិការបស់គេ គេមានអឺ ផែនការអភិវឌ្ឍឃុំរបស់គេរៀងរៀងខ្លួនដោយមិន ចំណុះទៅនឹងផែនការរបស់រដ្ឋាភិបាលការយកគុណក៏ដូចគ្នាការរៀបចំច្បាប់អភិវឌ្ឍនៅ ក្នុងឃុំសង្កាត់របស់គេក៏មាន ភាពឯករាជ្យពីគ្នា ពីឃុំសង្កាត់មួយទៅឃុំសង្កាត់មួយ ការយកពុនក៏ខុសគ្នាឧទាហរណ៍ពុនផ្ទះសម្បែងពុនអឺឡានពុនម៉ូតូពុន អ្វីអ្វីផ្សេងផ្សេងទៀតគឺក៏មានលក្ខណៈខុសគ្នាដូចជានៅខាងខ្ញុំ នៅឃុំខ្ញុំនេះឧទាហរណ៍បើយើងលក់ផ្ទះចំណេញពុនដែលយើងបានប្រាក់ចំណេញដែលយើង បានចំណេញយើងត្រូវបង់ពុនទៅរដ្ឋ70%នៅឃុំផ្សេងនៅជាប់ខ្ញុំ គឺបើយើងលក់ផ្ទះឬហៅថាដីធ្លីបានចំណេញគឺបង់30%អញ្ចឹងឃុំសង្កាត់គេនីមួយៗគេមាន ភាពឯករាជ្យនៅក្នុងការអនុម័តច្បាប់ការវិនិយោគទុនក៏ដូចគ្នា ឃុំសង្កាត់នីមួយៗមានសិទ្ធិមានអំណាចអនុម័តច្បាប់វិនិយោគទុនរៀងរៀងខ្លួនក៏ប៉ុន្តែស្របទៅនឹងច្បាប់វិនិយោគទុនរបស់ប្រទេសជាតិគ្រាន់តែ គេធ្វើឲ្យមានភាពប្រសើរដើម្បីតាក់ទាញអ្នកវិនិយោគទុនមកឃុំសង្កាត់របស់គេក្រៅពីនោះគឺគេមានកញ្ចប់ថវិការបស់គេដើម្បីចាយវាយដោយមិន ចំណោះទៅនឹងរដ្ឋាភិបាលថ្នាក់ជាតិ អាហ្នឹងឯងដែលជារឿងសំខាន់ហើយការផ្ដល់សេវាកម្មគេមានផែនការគេមានច្បាប់ផ្ទៃក្នុងរបស់គេនៅក្នុងការផ្ដល់សេវាកម្មជូនប្រជាពលរដ្ឋរបស់គេនៅក្នុងឃុំសង្កាត់របស់គេតាមអ្វីដែលពលរដ្ឋគេចង់បានដូចគ្នានៅប្រទេសកម្ពុជាយើងដែលខ្ញុំបានបញ្ជាក់ជូនបងប្អូនបើខ្ញុំគិតថាបងប្អូនធ្លាប់ស្រាប់ខ្ញុំខ្ញុំធ្លាប់និយាយឬក៏យើងអាចថាបងប្អូនដែលធ្លាប់ស្ដាប់ការឃោសនារបស់គណៈបកសង្គ្រោះជាតិកន្លងទៅគឺថាច្បាស់ណាស់គណៈបកសង្គ្រោះជាតិមានផែនការ អឺរៀបចំកញ្ចប់ថវិកាសម្រាប់ឃុំសង្កាត់នីមួយៗ50ម៉ឺនដុល្លារណាសម្រាប់ឃុំសង្កាត់នីមួយៗសម្រាប់អភិវឌ្ឍឃុំសង្កាត់របស់ខ្លួនតាមពិតទៅខ្ញុំគិតថាវាតិចទៅទៀតណាមិនច្រើនទេណាពីព្រោះថាឃុំសង្កាត់យើងមាន1000មានអឺជាង1653ណាអញ្ចឹងវាអត់ច្រើនទេហើយបើយើងគិតទៅឃុំសង្កាត់ហ្នឹងគឺថាវាតិច ហើយបើយើងគិតអំពីលទ្ធភាពប្រាក់50ម៉ឺនដុល្លារក្នុងមួយឃុំសង្កាត់ហ្នឹងក៏វាតិចដែរហើយយើងសួរថាតើមានលទ្ធភាពទេកម្ពុជាយើងមានលុយទេមានដរាបណាយើងអនុវត្តហើយគណៈបកសង្គ្រោះជាតិបានបំភ្លឺផ្លូវថាយើងបានលុយមកពីណាអង្គើពុករលួយណាការអឺប្រមូលទុនទុនទិន្នផលពីប្រទេសជាតិយកមកដាក់ក្នុងកញ្ចប់ថវិកាជាតិណាផ្សេងផ្សេងសពបែបយ៉ាងគឺយើងអាចមានប្រាក់ចំណូល លុះលុបដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិក្រៅពីហ្នឹងគឺថាបើយើងគោរពតាមលទ្ធិប្រជាធិបតេយ្យរបស់ប្រជាធិបតេយ្យប្រទេសដែលស្ថិតនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសគេនៅបន្តជួយយើងដោយមិនបាច់ខ្ចីប្រទេសចិនឬក៏ប្រទេសណាយកមកធ្វើការអភិវឌ្ឍទេពីព្រោះលុយទាំងអស់ហ្នឹងគេត្រូវឲ្យយើងរៀងរាល់ឆ្នាំរហូតដល់យើងខ្លាយជាប្រទេសមួយដែលអាចរូបបានដោយខ្លួនឯងអាហ្នឹងដែលខ្ញុំចង់បញ្ជាក់អញ្ចឹងអឺនៅក្នុងគោលនយោបាយវិបត្តិការខ្ញុំបញ្ជាក់ឲ្យគឺថាវាមានសារៈសំខាន់ណាស់គឺប្រជាពលរដ្ឋ អាចទី1គឺការផ្ដល់អំណាចពីថ្នាក់ជាតិទៅថ្នាក់មូលដ្ឋានថ្នាក់ដឹកនាំមូលដ្ឋាន មានសិទ្ធិក្នុងការរៀបចំផែនការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានរបស់ខ្លួនទី1ទី2រៀបចំ បញ្ចប់ថវិការបស់ខ្លួនដោយឯករាជ្យមិនចំណោះនឹងរដ្ឋាភិបាលទី3រៀបចំ តាំងពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មន្ទីរសុខភាព វិស័យអប់រំវិស័យមនុស្សចាស់វិស័យកុមារវិស័យយុវជនណាវិស័យបរិស្ថានដោយមិនចំណុះទៅនឹងរដ្ឋាភិបាលថ្នាក់ជាតិហើយរៀបចំភូមិឃុំសង្កាត់របស់ខ្លួននឹងទៅតាមអ្វីដែលពលរដ្ឋនៅក្នុងភូមិឃុំសង្កាត់នីមួយៗនឹងចង់បានពីព្រោះថាបើយើងផ្អែកទៅលើរដ្ឋាភិបាលថ្នាក់ជាតិធម្មតារដ្ឋាភិបាលថ្នាក់ជាតិមិនយល់អំពីការចង់បានរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទេហើយអ្វីដែលយើងត្រូវយល់គឺថា ខេត្តនីមួយនីមួយភូមិឃុំសង្កាត់នីមួយនីមួយមានសក្តានុពលខុសៗគ្នាប្រជាពលរដ្ឋមានទំនៀមទម្លាប់វប្បធម៌ប្រពៃណីក៏អាចខុសគ្នាដែរដូចជាហឧទាហរណ៍ដូចជាបងប្អូននៅខាងភាគឦសានបងប្អូននៅភាគខាងលិចបងប្អូននៅភាគខាងប្រចាំពួកខាងនិរដីពួកខាងកើតពួកខាងតកែវកពត គឺយើងមានភាពខុសខុសគ្នា មានសក្តានុពលសេដ្ឋកិច្ចខុសខុសគ្នា មានទម្លាប់រស់នៅខុសគ្នា មានទម្លាប់មុខរបរខុសគ្នា ទីតាំងភូមិសាស្ត្រខុសគ្នាណាហើយធនធានមនុស្សក៏អាចខុសគ្នាដូច្នេះឃុំសង្កាត់នីមួយៗហ្នឹងគឺថាអ្នកដែលត្រូវបានប្រជាពលរដ្ឋនៅក្នុងភូមិសង្កាត់គេជ្រើសរើសយកមកដឹកនាំគេយល់ថាអ្នកនឹងយល់ដឹងអំពីសេចក្តីត្រូវការរបស់គុំសង្កាត់គេយល់ថាអ្នកនឹងណា អាចអភិវឌ្ឍឃុំសង្កាត់របស់គេបាននៅក្នុងលទ្ធភាពដែលឃុំសង្កាត់គេមានទៅតាមវប្បធម៌ប្រពៃណីណាសក្តានុពលទុនធាននៅក្នុងឃុំសង្កាត់គេបានអញ្ចឹងអានឹងគឺជាកត្តាសំខាន់ណាស់អញ្ចឹងហើយ បានខ្ញុំចង់បញ្ជាក់ថានយោបាយវិមជ្ឈការគឺសំខាន់បំផុតសម្រាប់ប្រទេសនីមួយៗក្នុងការអភិវឌ្ឍខ្លួនឲ្យคล้ายទៅជាប្រទេសស៊ីវិល័យ ទៅជាប្រទេសដែលមានប្រជាធិបតេយ្យពិតប្រាកដខ្លាយទៅជាប្រទេសមួយដែល មានសាមគ្គីភាព រឹងមាំរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋរវាងប្រជាពលរដ្ឋនិងមន្ត្រីរវាងមន្ត្រីថ្នាក់ក្រោមនិងមន្ត្រីថ្នាក់ជាតិលើសពីនោះទៅទៀតគឺថាវាផ្ដល់ឱកាសឲ្យទាំងមន្ត្រីរាជការឬមានន័យថាពលរដ្ឋដែលចង់ខ្លាយខ្លួនធ្វើជាមន្ត្រីរាជការបង្ហាញនៅសមត្ថភាពរបស់ខ្លួននៅក្នុងការចូលរួមបម្រើប្រជាពលរដ្ឋនឹងទី1ទី2 វាបង្ហាញនៅការទុកចិត្តគ្នារបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន ជាមួយនឹងមន្ត្រីរាជការលើសពីនឹងគឺថាបង្ហាញនៅការចូលរួមរបស់ប្រជាពលរដ្ឋជានៅក្នុងសហគមន៍ឬនៅក្នុងគុំ សង្កាត់ហ្នឹងជាមួយនឹងមន្ត្រីរាជការជាមួយនឹងរដ្ឋាភិបាលដើម្បីធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួនសម្រាប់ផលប្រយោជន៍របស់ភូមិឃុំគ្រួសាររបស់ខ្លួន និងសហគមន៍របស់ខ្លួនអាហ្នឹងគឺជាកត្តាសំខាន់ណាស់ហើយលើពីហ្នឹង នៅពេលដែលយើងផ្ដល់អំណាចពេញលេញទៅឲ្យថ្នាក់មូលដ្ឋានសេវាកម្មគឺវានឹងមាន ភាពចាប់រហ័សពលរដ្ឋមិនបាច់ទន្ទឹងរង់ចាំពលរដ្ឋមិនភ័យព្រួយរឿងអំពើពុករលួយពីព្រោះពលរដ្ឋនៅក្នុងភូមិឃុំសង្កាត់នៅពេលដែលឃុំសង្កាត់មួយមួយណាយពេលវេលាក្នុងការរង់ចាំយូរចាគឺការប៉ັດជាការប៉ັດអញ្ចឹងអពលរដ្ឋទុកចិត្តគ្នាហើយអញ្ចឹងយើងស្គាល់គ្នាមនុស្សនៅក្នុងភូមិនៅស្រុកយើងប្រទេសថា មកឃុំហ្នឹងប្រជាពលរដ្ឋគាត់ស្គាល់ទាំងអស់ហ្នឹងសឹងគ្រប់គ្នាគ្រួសារអ្នកណាគ្រួសារមានសុខមានសោគឺថាគាត់ស្គាល់គ្នាដូច្នេះការតម្លាក់ចំណងការផ្ដល់សេវាកម្មនៅពេលដែលរដ្ឋផ្ដល់អំណាចពេញលេញទៅឲ្យមន្ត្រីថ្នាក់ក្រោមធ្វើគឺមានភាពរលូនគឺអាចបំបត្តិអំពើពុករលួយណាការកັບកេងការកេងប្រវ័ញ្ចគឺថាសពបែបយ៉ាងអានឹងហើយដែលវាជាភាពវិជ្ជមានបំផុតសម្រាប់អឺ ប្រទេសកម្ពុជាយើងដែលពលរដ្ឋខ្មែរយើងត្រូវតែឲ្យតម្លៃហើយនឹងត្រូវតែចូលរួមឲ្យខានតែបាននៅក្នុងការចូលរួមរបស់ឆ្នោតឃុំសង្កាត់ដើម្បីបង្ហាញនៅអឺការចង់បានរបស់ខ្លួនហើយដើម្បីបង្ហាញនៅអឺការចង់ឲ្យមានការផ្លាស់ប្ដូរនៅក្នុងអនាគតសម្រាប់ប្រទេសជាតិរបស់យើងជាពិសេសគឺថាការអនុវត្តនៅសិទ្ធិអំណាចរបស់ខ្លួនក្នុងនាមជាពលរដ្ឋជាម្ចាស់ប្រទេសហើយជាពិសេសគឺជាអ្នកដែលមានចិត្តចង់ជួយ ណាមូលដ្ឋានឃុំសង្កាត់របស់ខ្លួនហ្នឹងឲ្យមានភាពកែប្រែភាពវិជ្ជមានសម្រាប់អឺពេលបច្ចុប្បន្ននិងអនាគតសម្រាប់កូនចៅរបស់ជាតិបាទអរគុណច្រើនលោកសុខឿនសូហ្វីអឺសូហ្វីនៅក្នុងពេលនេះខ្ញុំទុកកតបកិច្ចឲ្យសូហ្វីចាំឆ្លើយជាមួយនឹង comment របស់បងប្អូនឥឡូវនេះមាន comment មួយដែលគាត់ចូលមក comment គាត់បង្ហាញចាបង្ហាញថា យកលុយមកកសាងប្រទេស ទៅឈ្នះមិនមែនគេដាំបាយឆ្អិនហើយទៅដណ្ដើមឆ្នាំងបាយគេស៊ីនោះទេគឺរបស់អ៊ូលៀបដែលគាត់គឺជាមនុស្សដែលមាននិន្នាការគ្រប់គ្រងគណៈបកប្រជាជនដែលជាគណៈបកយួនអញ្ចឹងហើយខ្ញុំសូមប្រគល់កតបកិច្ចនេះជូនទៅសូហ្វីសូមជួយបំភ្លឺផ្លូវគាត់ផងកុំឲ្យគាត់ល្ងឹតខ្លាំងពេកចាសូមជឿនសូហ្វីអឺហ្នឹងហើយអឺ ទូរទស្សន៍7មករាដែលយើងមើលឃើញគ្រប់គ្នាគឺគេបំពល់ពលរដ្ឋខ្មែរគេពង្វក់ពលរដ្ឋខ្មែរគេនិយាយអ្វីដែលចំណេញនយោបាយរបស់គេអញ្ចឹងភាសាដែលម្នាក់ចូល comment ថាឲ្យយើងដើរប្រមូលលុយទៅទៅសាងសង់ហ្នឹងទើបបើធ្វើការបោះឆ្នោតឈ្នះហ្នឹងគឺជាមនុស្សដល់ល្ងងខ្លៅមិនយល់អ្វីតតែសោះមិនស្គាល់អ្វីតតែសោះសំបីតែពួកគុំនេះណា ណាសូម្បីតែពួកកុម្មុយនីក៏វាអត់យកលុយខ្លួនវាទៅសាងសង់ប្រទេសដែរគឺលុយគឺជាលុយរបស់រដ្ឋលុយរួមទៅយកទៅសាងសង់ទាំងអស់ហ្នឹងចុះតម្រាំប្រទេសយើងដែលកាន់ប្រជាធិបតេយ្យគេសាងសង់ហ៊ុនសែនយកឈ្មោះលុយជោគឈ្មោះខ្មែរទៅខ្ចីលុយគេ មកសាងសង់ហើយប្រទេសខ្មែរគឺកាត់ពន្ធណាកាត់ពន្ធទៅយកលុយទៅសាងសង់អភិវឌ្ឍទាំងអស់ហ្នឹងគណៈបពប្រឆាំងគឺអត់មានសិទ្ធិណាទៅយកលុយមកឯកជនរបស់ខ្លួនព្រោះគាត់អត់មានលុយពីណាមកទេក្រីក្រណាណា អត់មានសិទ្ធិយកលុយរបស់ខ្លួនហើយគ្មានលុយដើម្បីទៅសងសងដើម្បីពលរដ្ឋបោះឆ្នោតអត់ទេមែនទេអញ្ចឹងហើយអ្វីដែលអ្នកដែលចូលមកខំមិននិយាយគឺជាមនុស្សដ៏ល្ងងខ្លោចពុកខ្កាស់ដែលគ្មានចេះពិចារណាដែលជឿតាមការបោកប្រាស់របស់ទូទុះ7មករាហ្នឹងហើយអញ្ចឹងយើងអត់មានចាំបាច់និយាយច្រើនទេគាត់ប្រាប់ប្រាប់សួរគាត់ថាចុះបើសិនតែគេយកលុយពុកម្ដាយគាត់ជីដូនជីតាគាត់ ណាកែករបស់គាត់យកមកលក់ដើម្បីយកទៅសាងខ្នល់សាងស្ពានខ្នល់ឬក៏ធ្វើអ្វីតើខុសត្រូវ ខុសត្រូវឲ្យយក ខួរក្បាលមកចេះគិតពិចារណាណាបើសិនជាពុកម្ដាយហ្នឹងយកគួយមកចូលបនធ្វើស្ពានធ្វើខ្នល់អានេះជារឿងផ្សេងតែធ្វើស្ពានធ្វើខ្នល់អភិវឌ្ឍជារឿងនយោបាយអានេះគឺជារឿងផ្សេងអញ្ចឹងទេ កុំចាញ់បោកយួនកុំល្ងងខ្លៅវិញខ្ញុំខ្មាស់យួនដល់ពេលមានខ្មែរដល់ល្ងងខ្លៅដល់ថោកទៀតខ្ញុំខ្ញុំខ្មាស់យួនដល់តែមែនទេមិនគួរណា40ឆ្នាំហើយអត់មានខួរក្បាលចេះចិត្តចិត្តចាត់ណាខ្លួនឯងណាឲ្យអាពួកអាទូរទស្សន៍7មករាវាកោបានតាមចិត្តណាខ្ញុំចង់ប្រាប់ចេះអរគុណលោកស្រីទីខ្ញុំខ្ញុំទុំទុំបន្ថែមតិចបានណាសូមបន្ថែមតិចបានចាសូមជឿនលោកគឺខ្ញុំចង់បញ្ជាក់ទៅបងប្អូនដែលគ្រប់គ្រងគណៈបពាជាជន បងប្អូនកលេចមើលដូចនេះ អឺគណៈបកប្រជាជនបង្កើតតាំងពីឆ្នាំណាតាំងពីបើយើងនិយាយប្រវត្តិពីដើមមកគឺតាំងពីឆ្នាំ1939ណាអាហ្នឹងហើយបើផ្លូវការតាម1951ចុះហ្នឹងហើយយើងបងប្អូនមើលតើពីដែលគណៈបកប្រជាជនបកតាំងពីបង្កើតមករហូតមកដល់មុនពេលដែលយួនបន្តតើគណៈបកប្រជាជនបានកសាងអីមកចប់ឯងដែលធ្វើឲ្យខ្លួនបានការអំណាច គណៈបកប្រជាជនដែលបានសារប្រពន្ធមួយឬក៏ប្រគូលមួយឬក៏ធ្វើផ្លូវមួយធ្វើផ្ទះមួយ30 40ឆ្នាំគឺតាំងពីខ្លួនកើតមកមិនត្រឹមថាมันបានកសាងប្រទេសជាតិទេជួយប្រទេសជាតិទេខ្លួននឹងបាន ទៅចូលរួមជាមួយយួនហើយធ្វើវិធានសនាបកកសង្គ្រាមហៅថាសង្គ្រាមផ្ទៃក្នុងណា បំផ្លាញប្រទេសជាតិឯងរួមជាមួយយួនណាបង្កចលាចលសង្គ្រាមឧទាមណាដាច់ផ្លូវដុតផ្ទះប្រជាជនប្លន់ប្រជាជនដើម្បីបកអសន្តិសុខហើយលៀបពណ៌ទម្លាក់ទៅឲ្យរដ្ឋាភិបាលរាជានិយមរួចរដ្ឋទម្លាក់កំហុសទៅឲ្យរដ្ឋាភិបាលលោកលន់ណុលណាដើម្បីធ្វើឲ្យពលរដ្ឋអស់សេចក្តីទុកចិត្តហើយទៅឈ្លានពានអំណាចបងប្អូនគិតមើលទៅ ឃើញទេតើពីខ្លួនតាំងពីខ្លួនបកកើតមកដែលបានសាងអីមកអុកឯងមួយទៀតបើសិនជាបោះមនុស្សបោះបកប្រជាជនសិតតែក្រាន់បើអញ្ចឹងមិនចាំបាច់មានអំណាចទេមិនចាំបាច់ការអំណាចទេលាលែងចេញពីអំណាចឲ្យអស់ទៅហើយមានលុយមានកាក់ច្រើនយកមកសាងប្រទេសជាតិទៅបើថាខ្លួនអាចកសាងប្រទេសជាតិបានដោយមិនចាំបាច់ការអំណាចដោយមិនបាច់ ដឹកនាំប្រទេសគឺថានាំគ្នាលាលែងអំណាចទៅវារវល់ឆ្អែតឆ្អន់ហើយកាន់អំណាចពី40ឆ្នាំហើយទុកឲ្យគេធ្វើម្ដងទៅថាតើគេធ្វើប្រសើរជាងយើងឬមួយក៏អន់ជាងយើងចាំមើលពេលនឹងតើយើងអាចកសាងប្រទេសបានទេមានលទ្ធភាពកសាងប្រទេសបានទេគឺអត់ទេខ្ញុំចង់បញ្ជាក់ក្រៅពីនឹងខ្ញុំចង់បញ្ជាក់ថា ការឈ្នះចាញ់វាមិនមែនអាស្រ័យទៅលើការយកលុយទៅកសាងទេយើងគ្រប់គ្នា យើងធ្វើស្បិតតែយើងជាបពប្រឆាំងយើងកសាងប្រទេស យើងជួយប្រទេសច្រើនជាងបងប្អូនឆ្ងាយណាខ្ញុំជឿអញ្ចឹងពីព្រោះហីឧទាហរណ៍ដូចជារូបខ្ញុំលោកស្រីសុភីលោកស្រីធីតាបងប្អូនខ្មែរនៅក្រៅប្រទេសផ្សេងផ្សេងទៀតក្នុងមួយឆ្នាំមួយឆ្នាំផ្ញើទៅប្រទេសរាប់ពាន់ដុល្លារដើម្បីជួយគ្រួសារខ្លួនឯងជួយបងប្អូនជួយពលរដ្ឋខ្មែរដែលរងទុក្ខហើយលុយនេះគឺលុយយើងឈាមរបស់យើងសុទ្ធសាធអត់មានពុករលួយ អត់មានលួចប្លន់ទេហើយការជួយនេះគឺជួយដោយសេចក្ដីចិត្តហើយមិនស្ថិតនៅក្នុងបញ្ជីរដ្ឋាភិបាលទេហើយវាតាមពិតទៅពលរដ្ឋយើងដែលរងទុក្ខនៅក្នុងស្រុកខ្មែរទាំងអស់មិនថាបងខ្ញុំប្អូនខ្ញុំឬក៏អ្នកណាទេវាជាបន្ទុករបស់គណៈបកប្រជាជន វាជាបន្ទុករបស់ហ៊ុនសែន វាជាបន្ទុករបស់រដ្ឋាភិបាលហ៊ុនសែនមិនមែនបន្ទុករបស់ខ្ញុំពីព្រោះអ្នកទាំងអស់នឹងរស់នៅក្នុងប្រទេសកម្ពុជាហើយរដ្ឋាភិបាលហ៊ុនសែនមានលុយដែលយកពន្ធពីកម្ពុជា មានលុយដែលទទួលបានពីភោគផលនៅកម្ពុជាទាំងអស់មានលុយដែលខ្ចីពីបរទេសក្នុងនាមចំនួនខ្មែរយកមកកសាងប្រទេសជាតិយកមកជួយខ្មែរយកមកបម្រើខ្មែរលក្ខនឹងលក្ខគឺថាសពបែបយ៉ាងទាំងអស់ក៏ប៉ុន្តែលុយទាំងអស់នឹងអត់ឃើញ បែរជានៅពេលដែលពលរដ្ឋខ្មែរអ្នកនេះរងទុក្ខបងខ្ញុំរងទុក្ខអូនខ្ញុំរងទុក្ខឪពុកមាឬក៏សាច់ឈាម អ្នកទាំងអស់គ្នារងទុក្ខបែរជាយើងគ្រប់គ្នាដែលនៅក្រៅប្រទេសត្រូវប្រឹងស្រវេស្រវារកលុយរកកាក់ទៅជួយទៅសង្គ្រោះពលរដ្ឋខ្មែរផ្សេងទៀតក៏ដូចគ្នាបែរជាអត់មានឃើញមុខរបបហ៊ុនសែននិងហ៊ុនសែនដែលកាន់អំណាចមានអំណាចមកធ្វើឥឡូវខ្ញុំចង់បញ្ជាក់ថា តើនៅក្នុងប្រទេសកម្ពុជាមានសមិទ្ធផលណាមួយដែលគណៈបកប្រជាជនបានធ្វើដោយលុយខ្លួនឯងបើមិនមែនជាជំនួយការសុំទាន ការជួយពីគេហើយនិងការខ្ចីគេប្រហែលខ្ញុំអត់តើមានសមត្ថភាពត្រង់ណាដូច្នេះខ្ញុំចង់បញ្ជាក់ថា ការបោះឆ្នោតឈ្នះឬចាញ់គឺវាអាស្រ័យនៅលើអ្នកនយោបាយបើសិនជាហ៊ុនសែនមានភាពស្មោះត្រង់ខ្ញុំជឿថាការឈ្នះនឹងចាញ់ គឺងាយច្បាស់ណាស់ឲ្យពលរដ្ឋខ្មែរដែលស្រឡាញ់ប្រទេសជាតិយល់ច្បាស់ណាស់មិនចាំបាច់គណៈបកប្រឆាំងទៅធ្វើផ្ោផ្លូវធ្វើស្ពានទេពីព្រោះអានឹងវាមិនមែនជាកតបកិច្ចរបស់ពលរដ្ឋជាលក្ខណៈឯកជនមិនមែនជាកតបកិច្ចរបស់គណៈបកប្រឆាំងទេពីព្រោះអានឹងជាកតបកិច្ចរបស់រដ្ឋាភិបាលដូច្នេះរៀបចំឲ្យតែមានកោជបអត្រឹមត្រូវណា បោះឆ្នោតដោយសេរីនិងយុត្តិធម៌ទៅផ្ដល់សិទ្ធិសេរីភាពឲ្យគេត្រឹមត្រូវទៅអ្នកណាជ្រះអ្នកណាចាយគឺពលរដ្ឋខ្មែរជាអ្នកសម្រេចច្បាស់ណាស់ដូច្នេះខ្ញុំចង់បញ្ជាក់ទៅបងប្អូនដែលគ្រប់គ្រងគណៈបព្វជិជនយកអានឹងទៅគិតណាពលរដ្ឋខ្មែរភាគច្រើនគាត់យល់ច្បាស់ណាស់មិនដូចបងប្អូនម្នាក់ដែលគាត់ដាក់ខមមិននឹងទេគឺថាឈ្នះឬចាញ់ឲ្យតែមានគោលចង់បោត្រឹមត្រូវហើយហ៊ុនសែនដែលជាអ្នកនយោបាយកាន់អំណាចរាប់ឆ្នាំមកនេះ ហ៊ានស៊ីហ៊ានសោឲ្យច្បាស់លាស់គឺច្បាស់ណាมันចាំបាច់ទៅកសាងសូម្បីតែប្រគុណមួយក៏ពលរដ្ឋសម្រាប់ថាអ្នកណាល្អអាក្រក់ហើយអាចឈ្នះបានដែរពីព្រោះការឈ្នះចាញ់នៅក្នុងលបាយនយោបាយនៅក្នុង ការងារនយោបាយគឺពលរដ្ឋជ្រើសរើសមនុស្សដែលត្រឹមត្រូវមិនមែនជ្រើសរើសមនុស្សដែលអាក្រក់ទេ ដូច្នេះបើមានប្រព័ន្ធបោះឆ្នោតត្រឹមត្រូវអ្នកនយោបាយ យកការបោះឆ្នោតត្រឹមត្រូវធ្វើជាអឺវាស់សម្រាប់ម៉ែសម្រាប់វាស់ខ្ញុំជឿថាហ៊ុនសែននឹងដឹងថាអ្នកណាឈ្នះអ្នកណាចាច់ហើយដូចខ្ញុំបញ្ជាក់ឲ្យថាគណៈបកប្រជាជន តាំងពីដើមមកតាំងពីសម័យគ្រួនបកាលមកគឺមិនដែលបានកសាងអីទេគឺមានតែបំផ្លាញប្រទេសជាតិរហូតទៅដល់របបខ្មែរក្រហមបំផ្លាញប្រទេសជាតិសម្រាប់ខ្មែរអស់ប្រមាណពេលដែលយួនបន្តសម្រាប់ខ្មែរអស់ប្រមាណ ទ្រព្យសម្បត្តិជាតិទៅលួចប្លន់យ៉ាងម៉េចបងប្អូនឃើញទេណាឃើញទេអញ្ចឹងពេលដែលខ្លួនបានអំណាចហើយយើងឃើញទេគណៈបកប្រជាជនក៏មិនមែនឈ្នះដោយសារការកសាងផ្លូវស្ពានទេគឺឈ្នះដោយសារការបំផ្លាញប្រទេសជាតិហើយនឹងឈ្នះដោយសារលក់ខ្លួនឲ្យយួនហើយនឹងយួនមិនតបបំរើយួនណាអត់មានឈ្នះដោយភាពត្រឹមត្រូវឬក៏កសាងប្រទេសទេអានោះបងប្អូនហើយរហូតដល់រហូតដល់សប្តាហ៍ថ្ងៃនេះ នឹង តែឈ្នះដោយ មិនមែនដោយសារការកសាងប្រទេសទេគឺឈ្នះដោយសារការបំផ្លាញជាតិលួចប្លន់ពុករលួយគម្រាមកំហែងបំបត្តិសិទ្ធិសេរីភាពពលរដ្ឋហើយនឹងរណោបបរទេសដដែលហ្នឹងណាអានោះខ្ញុំចង់បញ្ជាក់បងប្អូនអញ្ចឹងបាទចាអរគុណចាលោកប៉ាសុខឿនក៏ដូចជាសូហ្វី ដែលបានបកស្រាយយ៉ាងក្បោះក្បាយសូមជម្រាបសូហ្វីហ្នឹងហើយ តាមធម្មតាមន្ត្រីរបស់គណៈបកសង្គ្រោះជាតិឬមន្ត្រីគណៈបកភ្លើងទៀនដែលស្របស្រាប់គណៈបកណាក់ដោយដែលស្របស្រាប់គឺគេត្រូវផ្ដល់កញ្ចប់ថវិការបស់រដ្ឋហ្នឹងដើម្បីទៅឲ្យក្នុងគណៈបកនីមួយៗយកទៅប្រើប្រាស់តាមការតាគីត្រូវការហើយនឹងក៏ចែកប្រាក់ខែចែកប្រាក់ខែឲ្យពួកគាត់មន្ត្រីទាំងអស់ហ្នឹងតែរហូតដល់សប្តាហ៍ថ្ងៃមន្ត្រីសង្គ្រោះជាតិអត់មានប្រាក់ខែទេ ហើយមន្ត្រីភ្លើងទៀនក៏អត់មានប្រាក់ខែដែរហើយភ្លើងទៀនចាប់ថ្ងៃឬក៏គណៈបកសង្ជាតិអតីតគណៈបកសង្ជាតិពីមុនមកពីមុនមកអតីតគណៈសង្ជាតិក៏ពួកយើងរស់រៀនមានជីវិតគណៈបករឹងមាំដោយសារដោយសារពលរដ្ឋយើងបញ្ចេញជំនួយថវិកាទាំងអស់ហ្នឹងឯងអត់មានបានពីរដ្ឋាភិបាលទេ តាមធម្មតាគាត់ស្រាប់ប្រាប់ត្រូវថវិកាត្រូវរដ្ឋាភិបាលគេឲ្យប៉ុន្តែគេអត់មានបានឲ្យ ណាថ្ងៃហ្នឹងសូមឲ្យពួក CAP យកពួកក្បាលមកកិតកុំល្ងងខ្លៅពេកនិយាយដដែលដដែលពួកយើងខ្មាស់យួននិយាយត្រង់40ឆ្នាំដែលគេបំពេញការពិតហើយសម័យបច្ចេកទេសវិទ្យាមួយមួយទូរស័ព្ទដូចគ្រប់ម៉ាសិតតាទូរស័ព្ទល្អល្អប្រើប៉ុន្តែខួរក្បាលអន់មែនតើខួរក្បាលមិនកំជឿនលឿនតាមទូរស័ព្ទផងពួក CAP ឆ្ងល់តតមែនតើណាចឹងហើយបាទខ្ញុំថាបបាក់បបាក់ឲ្យយល់ខ្មែរយើងខ្លះបបាក់លោកតតមែនតើព្រោះអីគាត់ហ្នឹង អត់មានសាសយកខួរក្បាលមើលទូរទស្សន៍គេទៅហើយមើលខាងក្រៅប្រទេសទៅហើយស្ដាប់ពួកនៅក្រៅប្រទេសគេនិយាយទៅហើយស្ដាប់ពីព័ត៌មានពីពិភពលោក ថាយើងចេះថ្លឹងថ្លែងអាគេបោកប្រាស់យើងឬយ៉ាងម៉េចចេះថ្លឹងថ្លែងផងណាកុំឲ្យគេថាគឺយើងចេញមក ប្រតិកម្មចេញមកអឺរិះគន់ស្រាប់ចេញមកជាបញ្ចោវាយប្រហារយើងអីសោះបែបយ៉ាងអត់បើក្របភ្នែកមើលពិភពលោកយ៉ាងម៉េចគណៈបកប្រឆាំងនៅប្រទេសនីមួយៗតតែមានគណៈប្រឆាំងទៅប្រទេសនឹងពីអភិវឌ្ឍបានល្អ ពីព្រោះតែមានគណៈបព្វចាំងគណៈបកកណ្ដាលអំណាចត្រូវតែធ្វើល្អឯងដើម្បីតែឈ្នះឈ្នះឆ្នោតគណៈបព្វចាំងដូចគ្នាគណៈបកដូចទេដូចគ្នាត្រូវតែធ្វើល្អដើម្បីតែគប់ចិត្តពលរដ្ឋឲ្យពលរដ្ឋបោះឆ្នោតឲ្យកន្លែងនេះគឺជាសារៈសំខាន់អញ្ចឹងហើយបានគេឲ្យអំណាចទៅពលរដ្ឋតែពួកអាលងើលងងខ្លៅបោកខ្នះបានតែបានស្បែកជើងឯងសុំទោសហ្នឹងហើយអត់ចាស់នឹងស្រខ្ញុំសូមសរុបបន្តិចតកតងនឹងអ្វីដែលឈ្មោះអ៊ូតលៀបនឹងបានសួរមិញនឹងសូហ្វីក៏ដូចជាលោកប៉ាសុខិនបានបកស្រាយយ៉ាងបោះក្បាយហើយ គួរតែយល់ខ្លះហើយណាហើយខ្ញុំសូមបន្ថែមតាមមួយម៉ាត់ពីរទេអឺបើសិនជាយើងចង់យកលុយទៅចូលរួមកសាងជាតិលុះត្រា តែដឹកនាំប្រទេសបើមិនទាន់ដឹកនាំប្រទេសយកទៅក៏ធ្វើឲ្យកើតដែរណាប្រាប់ផ្ដាំទៅអ៊ុយលៀវិញល្មមមានការយល់ដឹងទៅឈប់វង្វេងឈប់ឈួតណាបើថាមានពេលវេលាទៅរកពេទ្យរកអីព្យាបាលខ្លួនទៅណាដើម្បីរស់នៅបានមើលកូនមើលចៅចាត់ជាប្រធាននេះទទួលហើយហើយពេលពួក7មករាពេលលេងទទួលខ្លាចឆ្លងដល់ពេទ្យទៀតណា ចាអមាញ់មិញលោកលោកសុខឿនលោកបានបកស្រាយយ៉ាងក្បោះក្បាយតាក់ទងអំពីការបោះឆ្នោតសាក់លបងវាមានអត្ថប្រយោជន៍អ្វីខ្លះតើការសាក់លបងនោះតើវាផ្ដល់នូវអត្ថប្រយោជន៍អ្វីខ្លះក្នុងការបោះឆ្នោតឥឡូវនេះខ្ញុំចង់សួរអំពីកោជបតើកោជបកោជបឬបេក្ខភាពកោជបនោះត្រូវមាន ការជ្រើសរើសឲ្យមានការចូលរួមពីអិសរជនឬអង្គការសង្គមស៊ីវិលដែរឬទេឬក៏យ៉ាងណា ពីព្រោះថានៅពេលនេះយើងមិនទាន់មានថាកោចបមួយដែលឯករាជ្យព្រោះកោចបរងហើយយើងដឹងហើយគឺជា ដែលមាននិន្នាការខាងគណៈបកប្រជាជនកោចបយើងឲ្យឈ្មោះថាកោចបចៅមែនកោចបកោចបកោចបចៅហ្នឹងហើយកោចបចៅតែងតែមួយបន្លំហើយតែងតែមានភាពលំអៀងអត់មានភាពអាជាក្រឹតទេមិនចឹងតែបេក្ខភាពបែបណាទេដែលស័កសមធ្វើជាប្រធានកោចបចាក់សំជុលលោកសខឿន បាទសូមអរគុណខ្ញុំគិតថាដូចជាមិនស្មុគស្មាញទេរឿងនេះអឺបើសិនជាហ៊ុនសែនមានសុឆន្ទៈនៅក្នុងការចង់ប្រកួតប្រជែងដោយសុចរិតបើសិនជាហ៊ុនសែនជាអ្នកលេងពិតប្រាកដណាហើយថាជាអ្នកមែនពិតប្រាកដណាមិនអ្នកលេងទេហើយហ៊ុនសែនគាត់ចង់បានគេឈ្មោះល្អត្រឹមត្រូវថាជាមនុស្សថ្លៃថ្នូរមានសមត្ថភាពពិតប្រាកដហើយឈ្នះ ដោយភាពត្រឹមត្រូវខ្ញុំគិតថាកោជបរឿងបញ្ហាកោជបវាស្រួលណាស់អឺនិយាយទៅគឺថាពលរដ្ឋណាក៏អាចទៅធ្វើការនៅកោជបបានដែរមន្ត្រីក៏ដោយណាពលរដ្ឋទូទៅក៏ដោយអ្នកច្បាប់ក៏ដោយដែលមានជំនាញខាងហ្នឹងអ្នក IT ក៏ដោយគឺថាដូចជាมันមានបញ្ហាអ្វីទេដោយសារយើងរើសឲ្យត្រូវជំនាញនៅក្នុងសាមញ្ញហ្នឹងទៅខ្ញុំនិយាយរឿងមួយខ្ញុំធ្លាប់និយាយថា បើសិនជាហ៊ុនសែនមានសុចន្ទៈក្នុង ការកែជំរុញកោជបឲ្យមានភាពអភិក្រិតហើយបើហ៊ុនសែនមិនចេះទេឲ្យខ្ញុំទៅធ្វើទៅឲ្យតែហ៊ុនសែនប្រកខ្ញុំធានាថាលោកសុខឿនតាអភិក្រិតចានហ្នឹងបាទជាការពិតខ្ញុំធានាថាខ្ញុំអឺសុំជំនួយរដ្ឋាភិបាលស៊ុយអែតហើយខ្ញុំជឿថាខ្ញុំអាចសម្បាន ជំនួយ ពីរដ្ឋាភិបាលស៊ុយអែតទៅរៀបចំប្រព័ន្ធចុះឈ្មោះអឺ ឬហៅថាគោចូលបនឹងឲ្យមានសក្តិភាពដូចប្រទេសនេះចឹងមិនបាច់រញ៉េរញ៉ៃកែតម្រង់10ឆ្នាំ20ឆ្នាំនៅដដែលហើយដឹកនាំ10 20ឆ្នាំកោជបរៀបចំ10 20ឆ្នាំនៅតែបាត់បញ្ជីឈ្មោះនៅតែប្រជាពលរដ្ឋនៅតែកត្រេកកត្រាកក្រេកកក្លាក់ទៅរត់ទៅមើលបញ្ជីឈ្មោះទៅចោះឈ្មោះបោះឆ្នោតទៅមើលបញ្ជីឈ្មោះឯងនៅកន្លែងណានៅកន្លែងណីឯងរស់នៅ តំបន់នេះត្រូវទៅត្រឡប់ទៅតំបន់នេះវិញដើម្បីបោះឆ្នោតនិយាយថាពិបាកណាស់ខ្ញុំគិតថាវាដូចជាមិនមានការអភិវឌ្ឍវាដូចជាមិនមាន ការរីចម្រើនទោះបីគេឲ្យលុយមួយឆ្នាំ20លាន50លាននៅតែដដែលក៏ចូលបរាល់ថ្ងៃដូច្នេះខ្ញុំចង់បញ្ជាក់ថាបើហ៊ុនសែនមានឆន្ទៈនៅក្នុងការជំរុញឲ្យមានកលចូលបឯករាជ្យអឺហើយមិនចេះធ្វើឲ្យខ្ញុំធ្វើ ហើយខ្ញុំទៅដឹកនាំស្ថាប័នហ្នឹងគឺខ្ញុំបញ្ជាក់អញ្ចឹងគឺថាយើងត្រូវការមនុស្សពីស្ថាប័នណាក៏បានដែរមន្ត្រីរាជការពិបាលក៏បានអ្នកដែលមានជំនាញខាង IT ឲ្យគាត់ទៅរៀបចំ IT ខាងទិន្នន័យខាង data កុំព្យូទ័រនឹងអ្នកឯកគតិខាងច្បាប់ឲ្យគាត់ទៅរៀបចំកម្មកិច្ចការខាងច្បាប់ធ្វើច្បាប់ធ្វើឯកសារអ្នកគឺថាយើងរៀបតាមជំនាញនេះដូច្នេះយើងរើសពីគ្រប់ស្ថាប័នយកមកឲ្យចូលបម្រើការគ្រប់គ្រងទៅឲ្យតែធ្វើតាមនឹងដោយប្រទេសគេអញ្ចឹង ប្រទេសគេនេះគឺអត់ប្រកាន់ទេហើយអ្នកដែលទៅធ្វើការហ្នឹងគឺអត់មានទៅធ្វើការកន្លែងផ្សេងទេគាត់វាលែងចេញពីមន្ត្រីរាជរដ្ឋាភិបាលឬក៏មន្ត្រីផ្សេងៗហ្នឹងគាត់ទៅបម្រើនឹងពេញសិទ្ធហើយបំពេញតួនាទីនៅក្នុងការងារនឹងតាមច្បាប់តាមក្រឹតក្រមតាមលក្ខណ្ឌិកៈនៅក្នុងស្ថាប័នហ្នឹងគឺចប់វាអត់មានអីលំបាកទេដូច្នេះខ្ញុំចង់បញ្ជាក់ថារឿងកចបរាល់ថ្ងៃនេះគឺយើងមានការលំបាកណាស់ដោយសារតែហ៊ុនសែន ប្រើប្រាស់កោជោបមួយផ្នែកនេះដើម្បីធ្វើជាផ្នែកមួយនៅក្នុងការដណ្ដើមអំណាចលួចបន្លំស្លឹកឆ្នោតណានិយាយទៅគឺថាសពបែបយ៉ាង ដែលកោជោបរាល់ថ្ងៃនេះมันអាចប្រែคลายពីអឺកោជោបចោលទៅជាកោជោបឯករាជ្យហើយយើងនិយាយទៅគណៈបកសង្គ្រោះជាតិបានខិតខំគឺការកំណែតម្រង់ដោយមានហៅថាកូតា មន្ត្រីរបស់ខ្លួនរបស់ហ្នឹង ពីព្រោះមូលហេតុអីបងប្អូនមួយចំនួនគេនិយាយថាយើងមិនចង់ឲ្យមានមន្ត្រីឬហៅថាកោតានៅក្នុងកោជបទេក៏ប៉ុន្តែយើងទៅធ្វើយ៉ាងម៉េចបើហ៊ុនសែនអត់ព្រមពីព្រោះហ៊ុនសែនជាអ្នកកាន់អំណាចហើយកោជបហ្នឹងបោះហ៊ុនសែនតាំងពីដើមមកដូច្នេះហ៊ុនសែនអត់ព្រមបើយើងអត់ព្រមយើងត្រូវតែសម្របសម្រួលគ្នាដើម្បីឈានទៅរកពេលណាមួយនោះយើងនឹងឲ្យមានកោជបឯករាជ្យអញ្ចឹងបានជា គណៈបកសង្គ្រោះជាតិព្យាយាមចោះចាទោះបី ជាមិនបានទាំងអស់គឺយើងត្រូវមាន កូតានៅក្នុងនោះដើម្បី ជួយមើលគ្នាធ្វើការជាមួយគ្នាយ៉ាងហោចណាស់ក៏មានតលយៈភាពខ្លះពេលប៉ុន្តែមិនមានឯករាជ្យភាព100%ក៏ប៉ុន្តែយើងអាចថាប្រើការបានខ្លះហើយខ្ញុំជឿថាបើសិនជាពលរដ្ឋខ្មែរយើងខ្ជាក់ខ្លួនគ្រប់គ្នាអ្នកដែលគេលុបឈ្មោះយើងទៅជំនះឲ្យបានមានឈ្មោះបោះឆ្នោត ហើយយើងលះបង់ពេលវេលាដើម្បីតស៊ូទាមទារសិទ្ធិបោះឆ្នោតទៅធ្វើការបោះឆ្នោតហើយបើគេរៀបរៀងយើងយើងទៅតវ៉ាយើងទៅរករឿងពួកគេយើងកុំខ្លាចហើយយើងបោះឆ្នោតធ្វើការសម្រេចចិត្តផ្លាស់ប្ដូរគ្រប់គ្នាខ្ញុំជឿថាកោជបទុកលេងជាប់ហើយពេលហ្នឹងកោជបចង់ធ្វើចោលក៏ទៅអត់រួចដែរអាហ្នឹងខ្ញុំចង់បញ្ជាក់បងប្អូនប៉ុណ្ណឹងដូច្នេះរឿងដែលយើងសង្ឃឹមគឺយើងសង្ឃឹមទៅលើទឹកចិត្តពលរដ្ឋ យើងមិនសង្ឃឹមទៅលើកោជប100%ទេកោជបគ្រាន់តែជា symbol ជានិមិត្តរូបនៃស្ថាប័ននៅក្នុងការរៀបចំការបោះឆ្នោតក៏ប៉ុន្តែអ្វីដែលយើងសង្ឃឹមគឺយើងសង្ឃឹមទៅលើទឹកចិត្តពលរដ្ឋបើពលរដ្ឋមានការប្រូបដាច់មានការបដិញ្ញាចិត្តនៅក្នុងការជ្រើសរើសយកការផ្លាស់ប្ដូរចង់បានមន្ត្រីបម្រើខ្លួនណាចង់បានអនាគតប្រទេសជាតិរបស់ខ្លួនល្អចង់បានអនាគតរបស់ខ្លួនល្អគ្រប់គ្នាដាច់ញាគ្រប់គ្នាគឺ ពលរដ្ឋគឺជាអ្នកធ្វើឲ្យកោជបនឹងទៅ មានភាពសុក្រិតនាពេលខាងមុខបាទលោកសុខឿនចាប់បើឥឡូវនេះពលរដ្ឋគាត់មានការកែប្រែគាត់បដូរបដាឆៃក៏ប៉ុន្តែកោជបនឹងលួចបន្លំចឹងលួចបន្លំសន្លឹកឆ្នោតតើយើងអាចដឹងបានទេបើអីនៅលើគេគ្រប់គ្រងទាំងស្រុងចាំខ្ញុំសូមកាត់ទីម៉េចពេកណាពលរដ្ឋនៅតាមមូលដ្ឋានគឺគាត់ថាគឺគាត់អឺ ព្រួយបារម្ភចំពោះពលរដ្ឋគឺគាត់អត់មានព្រួយបារម្ភគាត់ដឹងតែបោះឆ្នោតឲ្យគណៈបកណាដែលគាត់គ្រប់គ្រងជាគណៈបកភ្លើងទៀនអញ្ចឹងណាគឺគាត់បោះឲ្យប៉ុន្តែអ្វីឲ្យគាត់បារម្ភគឺកោចរនឹងតែម្ដងព្រោះគាត់ថាបើសិនជាយើងបោះឆ្នោតឲ្យទាំងអស់គ្នាគណៈបកភ្លើងទៀនឬគណៈបកមួយដែលនេះអញ្ចឹងដែលគេមើលឃើញថាគេសន្ទុះគេចាញ់អញ្ចឹងគេកោយកកោចរបហ្នឹងឲ្យបងគាត់បន្លំស្លឹកឆ្នោតឬលួចស្លឹកឆ្នោតដូចកាល2013អញ្ចឹងតើពួកគាត់ត្រូវធ្វើយ៉ាងម៉េចព្រោះថ្ងៃពលរដ្ឋភ័យព្រួយខ្លាចនឹងកោចរបហ្នឹងទេចា តែពួកគាត់គាត់គាត់បារម្ភគាត់បារម្ភខ្លាំងមែនទែនពួកគាត់ដឹង ថាគូចបោះគឺជាអ្នកដែលបើលួច បន្លំសម្លេងរបស់គាត់ចាក់សំចិត្តលោកសុខឿនបាទអឺជាការពិតខ្ញុំជឿថាវាមានវិធីច្រើននៅក្នុងការលួចបន្លំទី1គឺការលុបឈ្មោះចេញពីជីវឆ្នោតទី2គឺអឺការ អឺរៀបរៀងពលរដ្ឋមិនអោយទៅចូលរួមការបោះឆ្នោតទី3ណាអឺអាចនិយាយថាអឺគេដាក់ឈ្មោះអឺយើងទៅគេដាក់ឈ្មោះពី ខាងអ្នកផ្សេង ពីមន្ត្រីរបស់គេដូចគ្នា គេពី3កន្លែងគឺយកមកឧទាហរណ៍កន្លែងហ្នឹងគឺឃើញថាអ្នកប្រឆាំងច្រើនគ្រប់គ្រងច្រើនគេបញ្ជូនឈ្មោះ អឺកន្លែងពីឃុំសង្កាត់ផ្សេងមនុស្សផ្សេងមកដាក់នៅក្នុងឃុំសង្កាត់គេពីព្រោះកោចបោគ្នាគេគេដាក់ទៅឲ្យអ្នកអស់ហ្នឹងមកបោះឆ្នោតដើម្បីបង្កើនសម្លេងទៅថាគេមិនអាចប្រឡំបានអញ្ចឹងគេត្រូវយកមនុស្សផ្សេងមកចូលមកចោះឈ្មោះនៅក្នុងឃុំសង្កាត់យើងមកបោះឆ្នោតដូចបងប្អូនឃើញកន្លងទៅតែមានមនុស្សថ្មីថ្មីអីទៅឈោឈ្មោះទៅបោះឆ្នោតមានឈ្មោះបោះឆ្នោតអីនៅឃុំសង្កាត់នេះឃុំនោះអីចឹងមណ្ឌលនេះមណ្ឌលនោះតែប្រជាពលរដ្ឋខ្លួនឯងដែល អត់ស្គាល់ណាយើងឃើញព្រោះស្រុកខ្មែរយើងមនុស្សនៅក្នុងភូមិជាមួយមួយស្គាល់គ្នាសឹងតែទាំងអស់ហ្នឹងហ្នឹងហើយអាហ្នឹងយើងឃើញអាហ្នឹងចំណុចទី3ចំណុចទី4ហ្នឹងគឺថាអឺគេយកឈ្មោះបងប្អូនគេថាឥឡូវនេះបងប្អូនអានេះរបៀបពរៀនបោះឆ្នោតសារលបងបងប្អូនទៅចូលរួមបោះឆ្នោតគឺយើងគូសចេះគូសចេះហើយគូសឲ្យចំគេយកលេសទៅពរៀនយើងបោះឆ្នោតឈ្មោះយើងហ្នឹងណាពរៀនយើងបោះឆ្នោត ទៅដល់អញ្ចឹងទៅគេយក អាបោះឆ្នោតគេបរៀនហ្នឹងយកអាហ្នឹងទៅដាក់ក្នុងហាប់មួយគេបានយើងគ្រប់គ្នាមើលចំនួននឹងលើហើយណាគេដឹងហើយអញ្ចឹងគេយកអាហ្នឹងដាក់ក្នុងហាប់មួយអាហ្នឹងចំណុចសំខាន់ចំណុចហ្នឹងចំណុចទី4ចំណុចទី5គឺថាអឺគេកេងប្រវ័ញ្ចយើងបានលួចបន្លំយើងបាន ដោយសារយើងអត់មានអ្នកសង្កេតការគ្រប់គ្រាន់នៅ គ្រប់មណ្ឌលអាហ្នឹងដែលជារឿងសំខាន់ ចំណុចទី6គឺថាពេលដែលនេះទៅពេលរាប់ពេលអីណាគេបន្លំយើងទៅពេលរាប់ដោយសារអីដោយសារតែយើងដូចខ្ញុំបញ្ជាក់គឺថាយើងអត់មាន មន្ត្រីនៅកន្លែងហ្នឹងណាអត់មានមន្ត្រី សង្កេតការណាអត់មានមន្ត្រីសង្កេតការអញ្ចឹងអាពេលរាប់ហ្នឹងមិនគេឆ្លោះគេដោស្រ័យចិត្តគេមានអាណាឯងមានអាណាដឹងឬមួយក៏អាចនិយាយថាអឺមានមន្ត្រីសង្កេតការនៅកន្លែងហ្នឹង ត្រូវបានគេទិញដូរបានប្រហែលថាបានអាហ្នឹងចំណុចទី6ចំណុចទី7ចង់បញ្ជាក់ថាជួនកាលដោយសារប្រព័ន្ធតិន្នន័យទាំងអស់ហ្នឹងគេជាអ្នកគ្រប់គ្រងខាងក្រោមគេផ្ញើមកថាគណៈបកព្រឹងទៀនឈ្នះក៏ប៉ុន្តែអានៅខាង control របស់ CVP ហ្នឹងគុំសង្កាត់ហ្នឹងដល់ពេលហ្នឹងគេថាអត់ឈ្នះទេគេដូរតិន្នន័យព្រាមទៅកន្លែងបាក់ CV គេហ្នឹងគេដូរហើយបានផ្សាយទៅយកបោឲ្យផ្សាយ គេដូរទិន្នន័យឲ្យអស់ពីព្រោះគ្នាគេទាំងអស់គេដូរឲ្យបានគេផ្សាយទៅ Central របស់ Next នៅភ្នំពេញហើយគេធ្វើការផ្សព្វផ្សាយគេបូកសរុបហ្នឹងអញ្ចឹងគេគេធ្វើអញ្ចឹងណាតាមខេត្តតាមមានតាមស្រុកតាមខេត្តអីចឹងមកមានពេជ្រមានសេចមានសីសីគេមកតាមលំដាប់ដល់គេចឹងមកអញ្ចឹងអាហ្នឹងហើយដែលរបៀបគេបន្លំរឿងសំខាន់ទៀតហ្នឹងគឺថាចុងក្រោយដូចខ្ញុំបញ្ជាក់គឺថាយើងខ្វះ ទឹកចិត្តនៅក្នុងការចូលរួមតាមដាននិងសង្កេតការធ្វើជាលទ្ធផលនៃការបោះឆ្នោតហើយរឿងសំខាន់ហ្នឹងគឺថាច្បាប់បោះឆ្នោតរឿងគេគេមិនអោយផ្សព្វផ្សាយគេមិនអោយថតវីដេអូថតអីណានៅកន្លែងអស់ហ្នឹងគឺរឹតតែ ជាបញ្ហាទៅទៀតអាហ្នឹងដែលជារឿងមួយដែលធ្វើឲ្យគេមានឱកាសច្រើនក្នុងការបំណងជាដំណោះស្រាយខ្ញុំបញ្ជាក់ទៅ បងប្អូនដំណោះស្រាយគឺថារឿងទាំងអស់ហ្នឹងយើងដឹងហើយគោលនយោបាយគោលជបគឺមានបញ្ហាគោលជបមិនឯករាជ្យបកប្រជាជនគ្រប់គ្រងប៉ុន្តែមានលទ្ធភាពមួយដែលបងប្អូនអាចធ្វើបានទី1បងប្អូនគឺថានាំគ្នាចូលរួមធ្វើជាអ្នកសង្កេតការគណៈបកភ្លើងទៀនឥឡូវនេះខ្ញុំនិយាយដោយចំហតែម្ដងគឺថាបើយើងមើលទៅនៅកម្ពុជាអត់មានគណៈបកណាដែលប្រកួតប្រជែងជាមួយនឹងគណៈបក កាន់អំណាចបានទេក្រៅពីគណៈបកភ្លើងទៀនពីព្រោះគណៈបកភ្លើងទៀនបានរៀបចំសមាជិករបស់ខ្លួនដូចជាបាន100 1000អឺ623ឃុំសង្កាត់ណានិយាយទៅគេព្យាយាមអឺលុបចោលច្រើនណាកុំអីយើងបានរហូតកុំអីគណៈបកភ្លើងទៀនបានរហូតទៅដល់1649ឃុំសង្កាត់អីនោះនៅក្នុងចំណោមឃុំសង្កាត់1653បាទអញ្ចឹង យើងឃើញថាគណៈបកភ្លឹងទៀនមានសក្តានុពលច្រើនអញ្ចឹងទេបងប្អូនពលរដ្ឋខ្មែរដែលមានឆន្ទៈក្នុងការចង់ចូលរួមចង់ឲ្យមានការផ្លាស់ប្ដូរចង់បានមន្ត្រីឃុំសង្កាត់ ណាចង់បានមន្ត្រីឃុំសង្កាត់បំរើរាជណាត្រូវតែស្ម័គ្រចិត្តចូលរួមធ្វើជាអ្នកសង្កេតការណាកុំខ្លាចគេគម្រាមកំហែងយ៉ាងម៉េចក៏ដោយបងប្អូនមិនត្រូវខ្លាចទេគ្មានអ្នកណាគេទៅសម្លាប់យើងទេណាយើងអត់មានអ្នកណាទៅសម្លាប់យើងទេពីព្រោះ វាជាទង្វើស្រស់ស្រាប់ហើយជាទង្វើដ៏មានកតញ្ញូថ្លៃថ្លៃថ្លោអញ្ចឹងបងប្អូនកុំខ្លាចអានឹងទី1ទី2អ្នកសង្កេតការត្រូវការការឧបត្ថម្ភពីព្រោះគណៈបព្វជិជន គេមានលុយមានកាក់មកគេណាពួកហ្នឹងគេលួចជាតិគេមិនត្រូវការដល់ប្រមូលលុយពីអ្នកនេះពីអ្នកនោះណារាយលុយគ្នាពីកប៉ៅដើម្បីទៅជួយទេអញ្ចឹងបងប្អូនអ្នកដែលអត់ បានទៅចូលរួមធ្វើជាអ្នកសង្កេតការឬក៏សកម្មភាពអ្វីផ្សេងបើមានលុយទោះតិចក្តី100ក្តី500ក្តី1000ក្តីជួយគ្នាប្រមូលតាមភូមិឃុំ សង្កាត់នឹងបិចបោចឬជួយ គ្នាជាសង្កាត់ទៅឲ្យអ្នកដែលស្ម័គ្រចិត្តចូលរួមធ្វើការសង្កេតការនឹងដើម្បីឲ្យពួកគាត់មានណាទឹកផឹកមានអាហារសម្រាប់ហូបនៅក្នុងការធ្វើការបំពេញទួនាទីនៅក្នុងថ្ងៃបោះឆ្នោត មធ្យោបាយធ្វើដំណើរចាក់សាំងឲ្យសពបែបយ៉ាងដូច្នេះយើងកុំខ្លាចពួកគាត់ជាអ្នកទៅធ្វើការនៅទីនោះយើងគ្រាន់តែចេញលុយចេញកាក់បន្តិចបន្តួច100 500 1000រៀលយើងកុំខ្លាចយើងកុំស្មោកកំណាញ់យើងត្រូវហ៊ានលះបង់យើងត្រូវតែហ៊ានផ្ដល់ជូនគ្នាជួយគ្នាណាអានេះខ្ញុំសូមប្រកាសជាសាធារណៈជូនដល់បងប្អូនយើងទាំងអស់ដើម្បីផលប្រយោជន៍យើងទាំងអស់គ្នា អានឹងបើយើងមិនបានទៅចូលរួមធ្វើជាស្ម័គ្រជាអ្នកស្ម័គ្រចិត្តសង្កេតការការបោះឆ្នោតគុំសង្កាត់នឹងប្រជាស្ដែងដោយផ្ទាល់ក្រៅពីនឹងបងប្អូនផ្សេងផ្សេងទៀតដែលមិនបានស្ម័គ្រចិត្តបើថាបងប្អូនបានចូលលុយចូលកាក់ជួយទៅបងប្អូនដែលធ្វើជាអ្នកស្ម័គ្រចិត្តសង្កេតការនៃការបោះឆ្នោតគុំសង្កាត់ហ្នឹងហើយបងប្អូនក៏នាំគ្នាទៅឈរបែរហ្នឹងទៅណា ទៅឈរឲ្យច្រើនជុំនឹងណានាំគ្នាទៅគ្រប់គ្រងពួកគាត់ដែលធ្វើជាអ្នកសង្កេតការគណៈបកព្រឹងទានណាទៅកន្លែងហ្នឹងទៅអង្គុយលេងជជែកគ្នាលេងនឹងគេហ្នឹងទៅណាបើមានរឿងចាំបាច់មានភាពប្រក្រតីមិនប្រក្រតីតបអាព្រាមនៅទីនោះកុំខ្លាចកាលណាយើងរួមគ្នាច្រើនគេមិនទៅធ្វើស្អីយើងទេគេបានតែគម្រាមកំហែងយើងទេប៉ុន្តែ គេមិនអាចមក ដុតផ្ទះយើងចោលរឹបអូផ្ទះយើងគ្រប់គ្នាបានទេគេមិនអាចពវាយដំយើងបានទេពីព្រោះវាជាសិក្សាច្បាប់យើងទៅមើលលទ្ធផលកម្មឲ្យឆ្នោតយើងចង់ដឹងលទ្ធផលកម្មឲ្យឆ្នោតបងប្អូនត្រូវតែរួមគ្នាបង្ហាញសាមគ្គីភាពគ្នាអាហ្នឹងអាហ្នឹងឯងដែលធ្វើឲ្យពួកគេពិបាកថ្ងៃមួយទៀតខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនដូចនេះថាអឺរឿងដែលសំខាន់បងប្អូនដែលនៅក្នុងហ្នឹងគឺមិនត្រូវដើរចោលពីកន្លែងហ្នឹងទេពីព្រោះពេលរបស់បងដើរចោលពីកន្លែងកាយឡ័យរបស់ឆ្នោតហ្នឹង គេអាចបដូរអាធំរបស់ឆ្នោតនេះពីព្រោះឬខ្ញុំបញ្ជាក់អញ្ចឹងថាបណ្ដាបកប្រជាជនគេអាចគូសអាសម្លឹករបស់ឆ្នោតហ្នឹងហើយពីព្រោះគេជាអ្នកកាន់អំណាចគេគូហើយអស់គេរៀបចំធំហើយអស់ទាំងអស់អញ្ចឹងគេដាក់នៅហ្នឹងពេលរបស់បងប្អូនដើរចេញពីកន្លែងអញ្ចឹងគេដាក់របស់គេឈ្នះប្រមាណ200ប្រមាណ200ហើយអស់ពេលនេះទៅគេដូរធំតាមអាប្រេតគឺរួចបាត់ដូច្នេះបងប្អូនមិនត្រូវចាក់ចោលកន្លែងរបស់ឆ្នោតហ្នឹងឯង នៅចាំកន្លែងតលរាប់ហើយអីហើយគឺទៅដូរវេនគ្នាទៅជួយមើលគ្នាគ្រប់បែបយ៉ាងទាំងអស់អាហ្នឹងឯងដែលជារឿងសំខាន់ណាស់បើមិនអញ្ចឹងទេយើងបោះឆ្នោត100ជាតិទៀតក៏អត់ឈ្នះគេដែរព្រោះថាកចបគឺវាមិនមានភាពភាពប្រប្រណីរួចហើយដូច្នេះយើង គ្រប់គ្នាត្រូវតែមានការលះបង់និងការអត់ធ្មត់និងការតស៊ូហើយក៏មានការបាក់ស្លុតជាងនឹងណាត្រូវតែក្លាហានលើកមុន100ដងដើម្បី សម្រាប់នៅការងារនេះបាទអាលោកសំស៊ីក៏ចង់បញ្ចេញមតិមានខមមិនមួយគាត់ប្រាប់ថាឥឡូវគេបង្កើតច្បាប់មួយ យើងអត់អាចទៅធ្វើនិយាយថ្ងៃកោចូលបបបានអញ្ចឹងគេចោទប្រកាន់យើងគេចាប់យើងគេចាប់យើងដាក់គុកហ្នឹងហើយអ្វីដែលខ្ញុំចង់និយាយអញ្ចឹងខ្ញុំចង់និយាយថានេះគឺមានមេថូតមួយទៀតឧទាហរណ៍ឥឡូវនៅក្នុងតាមឃុំតាមសង្កាត់ទីមួយមួយមានពលរដ្ឋជាច្រើនរបស់ឆ្នោតតែម្ដងជាគណៈបកណាមួយឯងអញ្ចឹងយើងដែលគ្រប់គ្រងគណៈបកភ្លើងទៀនយើងត្រូវចាត់ការមនុស្សម្នាក់មនុស្សម្នាក់គឺឈរចាំមាត់ទ្វារចើអ្នកណាថាឥឡូវដូចដូចទៅខ្ញុំអញ្ចឹង ខ្ញុំបោះឆ្នោតគណៈបកភ្លើងទៀនអញ្ចឹងខ្ញុំទៅសរសេរឈ្មោះខ្ញុំនៅកន្លែងប្រណាបកភ្លើងទៀនរមឬជាងអ្នកណាដែលខាងការភ្លើងទៀនចូលកាន់กระดาษសម្លឹកម្នាក់ដើម្បីកត់ឈ្មោះយើងថាយើងចូលទៅនឹងគឺយើងបោះឆ្នោតឲ្យភ្លើងទៀនហ្នឹងណានៅតាមគ្រប់គុំទាំងអស់គឺយើងយើងសរសេរទុកឲ្យហើយដែលឈ្មោះយើងត្រូវចូលច្បាស់ណាយើងចង់ដឹងពីចំនួនតើអ្នកចូលទាំងអស់ឲ្យភ្លើងទៀនហ្នឹង ដល់ពេលបោះចោលតែយើងមានចំនួនប្រហែលដែលបោះឆ្នោតដោយភ្លើងទៀនហ្នឹងហើយដល់ពេលកោចរបស់គេចេញមកយើងតវ៉ាថានេះกระดาษដែលយើងបានចូលទៅពួកយើងទាំងអស់នេះមុនចូលទៅគឺយើងសម្ដៅគឺយើងបោះឆ្នោតភ្លើងទៀនឥឡូវលើចំនួនឧទាហរណ៍100ក្នុងមួយឃុំហ្នឹងស្រាប់ឃើញតែ50អញ្ចឹងបាត់ឈ្មោះគេអញ្ចឹងយើងទៅតវ៉ាអាហ្នឹងគេយើងអាចធ្វើបានអឺខ្ញុំជឿថាអានឹងយើងអាចធ្វើបានដែរក៏ប៉ុន្តែ ប្រហែលជាពលរដ្ឋមួយចំនួនគាត់មិនអាចប្រាប់យើងបានទេណាក៏ប៉ុន្តែ ឬខ្ញុំបញ្ជាក់លទ្ធភាពដែលយើងឲ្យធ្វើ research បើយើងនិយាយទៅច្បាប់ខ្លះគេហាមគាត់យើងតែបើយើងស្ដាប់អាការដែលយើងខ្លាចហើយយើងខ្លាចនៅច្បាប់ពួកកុំនេះហ្នឹងហើយបានជាសភាពការវាអត់មានភាពប្រសើរគឺកាន់តែមានភាពប្រសើរពេលដែលពួកកុំនេះវាបង្កើតច្បាប់មកយើងគ្រប់គ្នានាំគ្នាគោរពច្បាប់ពួកកុំនេះច្បាប់ពួកកុំនេះបង្កើតមកមិនដែលធ្វើឲ្យយើងងើបទេគឺជាប់យើងបលិចដូច្នេះបើយើងមិន ព្រមងើបដើម្បីឲ្យផុតពីសំណាញ់ច្បាប់តែគេយកមកប្រគៀបយើងទេគឺយើងនឹងរឹតតែទៀបទៅទៀបទៅដោយសំណាញ់ដែលគេយកមកដាក់សកាត់លើយើងចឹងអញ្ចឹងយើងត្រូវរឿងពីសំណាញ់ហ្នឹងមិនមែនមានន័យថាពួកកុម្មុយនីសគឺច្បាប់នឹងច្បាប់តែហាមឃាត់អស់នឹងវាជាភាពត្រឹមត្រូវដែលយើងអាចទទួលយកបានទេអត់មានទេហើយយើងទៅនៅនឹងយើងចាំមើលយើងមានទៅធ្វើអីយើងគាត់ទៅចាំមើលយើងទៅចាំសង្កេតយើងនៅ ទីនោះយើងអត់ទៅរំខានក្នុងការរត់ស្លឹកឆ្នោតយើងអត់ទៅប៉ះពាល់គេទេយើងនៅខាងក្រៅបរិវេណនឹងដើម្បីជាកម្លាំងនៃការយល់ថាខាងក្រៅប៉ុន្តែមុនចូលទៅបោះឆ្នោតគ្នាយើងតែយើងទៅទៅអមតែនៅក្នុងភូមិហ្នឹងយើងដឹងអាណាមួយបោះឆ្នោតសង្គ្រាមភូមិសិតតែគ្នាយើងបងយើងដឹងណាអញ្ចឹងយើងត្រូវចាត់មនុស្សម្នាក់ឈរកាន់กระดาษមួយគឺយើងបោះឆ្នោតឲ្យគ្នាយើងយើងគ្រាន់តែសេឈ្មោះទុកសិនតែនេះគឺជាបាក់ពួករបស់យើង អានេះអត់មានពាក់ព័ន្ធនេះជាមួយខ្ញុំគឺថាយើងសូហ្វីគឺថាយើងរំខានណាគឺថាយើងរំខានគោចបពួកវារកតលេសចោលទៀតយើងអត់ឈ្មោះសម្រាប់តែគ្នាយើងពួកយើងអត់មានពាក់ព័ន្ធនឹងគោចបអត់មានរំខានយើងខ្ញុំគិតថានឹងយើងមិនយើងអាចធ្វើបាន នៅកន្លែងនេះប៉ុន្តែនៅក្នុងដែននៃការបោះឆ្នោតគឺសមត្ថកិច្ចយើងអត់ទេបាទ ចាអរគុណចាលោកខឿនតាញ់ខ្ញុំនៅសួរមួយចំណុចទៀតនៅគោលការណ៍របស់គណៈបកភ្លើងទៀនតើលោកខឿនអាចនិយាយអំពីគោលការណ៍របស់គណៈបកភ្លើងទៀនជូនបងប្អូនយើងស្រាប់បានទេគឺដោយសារឃើញបងប្អូនមានការគ្រប់គ្រងផលផុសខ្លាំងមែនទែនហ្មងចាអញ្ចឹងសូមជួយលោកបាទអឺស្នើសូមអរគុណហ្នឹងហើយអឺនិយាយទៅអឺខ្ញុំគិតថាវាជាឱកាសមួយដែលបងប្អូនត្រូវចូលរួមពីព្រោះ អឺមិនចាំបាច់តែគណៈបកសង្គ្រោះជាតិទេបើសិនជាបងប្អូនមើលឃើញថា បងប្អូនត្រូវការការផ្លាស់ប្ដូរបងប្អូនត្រូវការមន្ត្រីស្មោះត្រង់ស្នេហាជាតិអឺបំរើបងប្អូនហើយគណៈពេលនេះអត់មានគណៈបកសង្គ្រោះជាតិក៏ប៉ុន្តែបងប្អូនយល់ឃើញថាមានគណៈបកផ្សេងអាចបំពេញនៅ កន្លែងរបស់គណៈបកសង្គ្រោះជាតិឬទួលនីតិរបស់គណៈបកសង្គ្រោះជាតិបាន បងប្អូនសូមមេត្តាទៅចូលរួមធ្វើការបោះឆ្នោតជ្រើសរើសមន្ត្រីគុំសង្កាត់នៅក្នុងនោះខ្ញុំបានពិនិត្យមើលទៅលើគោលការណ៍ចំនួន7ចំណុចរបស់គណៈបកសង្គ្រោះជាតិខ្ញុំសូមលើកយកមកជូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ជាសម្ដាប់ដូចតទៅទី1គណៈបកភ្លើងទៀននឹងដល់ឲ្យបងប្អូនដោយទទួលបាននៅសិទ្ធិអំណាច ចូលរួមផ្ដល់យោបល់ លើការសម្រេចនានា របស់ក្រមប្រឹក្សាឃុំសង្កាត់បាទអានឹងគឺជាការសំខាន់ណាស់បងប្អូនពីព្រោះឃុំសង្កាត់ប្រៀបបីដូចជាសហគមន៍របស់យើងប្រៀបបីដូចជាផ្ទះរបស់យើងបើយើងជាម្ចាស់ផ្ទះយើងអត់មានសិទ្ធិបញ្ចេញមតិយោបល់ក្នុងការចូលរួមក្នុងការទទួលខុសត្រូវ បងប្អូន គឺយើងមិន អាចហៅខ្លួនយើងថាជាម្ចាស់ផ្ទះបានទេ ហើយបងប្អូនឃើញទេដំណាក់បកប្រជាជនដែលដឹកនាំតាំងពីដើមរហូតមកដល់ពេលនេះតើគេដែលស្ដាប់យោបល់បងប្អូនទេតើគេដែលធ្វើការអភិវឌ្ឍអ្វីមួយធ្វើលិខិតស្នាមអ្វីមួយយឺតឬឆាប់អុករលួយគៀបលួយគៀបកាត់អ្វីសោះបែបយ៉ាងគេដែលសុំយោបល់បងប្អូនទេគេដែលស្ដាប់អំពីទុកសោករបស់បងប្អូនទេពេលបងប្អូនធ្វើអ្វីមួយគេចង់ធ្វើនេះគេចង់លក់ភ្នំគេចង់លុបបង់គេចង់ធ្វើផ្លូវយ៉ាងម៉េចឬយ៉ាងយ៉ាងម៉េច គេដែលស្ដាប់បងប្អូនគឺបងប្អូនអត់ដែលត្រូវបានគេអញ្ជើញឲ្យទៅផ្ដល់យោបល់ទៅពិភាក្សាឬក៏គេមិនដែលនិយាយ ទៅគឺថាគេមិនដែលឲ្យតម្លៃបងប្អូនជាមនុស្សទេខ្ញុំចង់និយាយអញ្ចឹងតែបងគេស្គាល់បងប្អូនជាមនុស្សតែ ពេលបោះឆ្នោតតែប៉ុណ្ណោះអានឹងទី1ទី2ចំណុចទី2គឺថាទទួលបានការផ្ដល់សេវាសាធារណៈល្អត្រឹមត្រូវ ឆាប់រហ័សនិងគ្មានអំពើពុករលួយខ្ញុំជឿជាក់ពីព្រោះកន្លងទៅគណៈបកភ្លើងគណៈបកសង្គ្រោះជាតិពីដើមគឺថាផ្ដល់សេវាបែបហ្នឹងពីមុនគណៈបកសំរាមស៊ីក៏ផ្ដល់សេវាបែបហ្នឹងដែរទីណាក៏ដោយដែលមានគណៈបកប្រឆាំងកាន់កាប់ទីនោះ សេវាកម្មតែងមានភាពប្រសើរអញ្ចឹងខ្ញុំចង់បញ្ជាក់ថាឥឡូវនេះអនាគតគឺយើងមានគណៈបក ភ្លើងទៀតដូច្នេះបងប្អូនគួរតែចូលរួមកម្មវិធីហើយជ្រើសរើសយកគណៈបកភ្លើងទៀតហើយរឿងដែលសំខាន់គឺសេវាកម្មបញ្ហាណានៅស្រុកខ្មែរយើងសេវាកម្មសាធារណៈរបស់មន្ត្រីរាជការឧទាហរណ៍បងប្អូនទៅសុំសុំបីតាទៅសុំលិខិតអាពាហ៍ពិពាហ៍លិខិតបញ្ជាក់កំណើតកូនណាឬក៏លិខិតស្អីក៏ដោយគឺថាសំញ៉ាំគឺពិបាកតតមែនដោយយើងទៅសុំភ្លើងយ៉ាអញ្ចឹងធ្វើស្អីក៏ដោយទៅឲ្យលើពួកគេបានគ្រួសារសភៅគ្រួសារសពបែបយ៉ាងដូច្នេះបងប្អូន មិនគួរនៅគ្រប់គ្រងគណៈបកនឹងទៀតទេចំណុចទី3ទទួលបានសន្តិសុខសวัสดิភាព គ្រឿងញៀននិងគ្មានអំពើអបាយមកបងប្អូនដឹងហើយសុខខ្មែរយើងនេះឥឡូវនេះគ្រឿងញៀនគឺថាវាមិនមែនតែនៅថ្នាក់ជាតិទេទៅតាមភូមិគុំទាំងអស់បងប្អូនបើសិនជាភូមិណាមួយគ្មានក្មេងណាញៀនគ្រឿងញៀនខ្ញុំអាចនាំដាក់ជីវិតរាល់ថ្ងៃនេះទីណាក៏មានដែរគ្រប់ទីកន្លែង គឺថាតាមឃុំតាមភូមិគ្រប់កន្លែងគឺមានក្មេងញៀនគ្រឿងញៀនដូច្នេះវាជាវិបត្តិសង្គមមួយដ៏ធំណាស់ដែលយើងត្រូវយកចិត្តទុកដាក់ហើយខ្ញុំជឿថារបបហ៊ុនសែនរាល់ថ្ងៃអត់ខ្វល់រឿងនេះទេពីព្រោះកូនគេចៅ គេទោះបី ជាឈួតជាជាគេមានលុយឲ្យកូនគេចាយណាគេអត់ខ្វល់គឺកូនគេឈួតក៏នៅតែកូនគេធ្វើស្អីខុសក៏នៅតែកូនគេក៏មិនដែលមានបញ្ហាដែរពីព្រោះគេមានលុយគេមានកាក់ណាហើយកូនគេរស់នៅស្រួល សម្រាប់យើងអនាគតប្រទេសយើងគឺរឿងសំខាន់ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់យើងត្រូវតែគិតទៅលើសុខុមាលភាពរបស់គុំសង្កាត់យើងសុខុមាលភាពរបស់កូនចៅរបស់យើងសពបែបយ៉ាងនៅក្នុងគុំសង្កាត់ហើយសុខភាពហ្នឹងហើយជាពិសេសគឺការលុបបំបាត់រឿងញៀននិងអំពើអបាយមុខអីសពបែបយ៉ាងនៅក្នុងគុំសង្កាត់គឺជារឿងសំខាន់ណាស់ដែលវាជាកត្តាមួយធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍគុំសង្កាត់វាធ្វើឲ្យប៉ះពាល់ទៅដល់អឺ ទេសចរធ្វើឲ្យប៉ះពាល់វប្បធម៌សិលធម៌និយាយទៅគឺថាសុភមង្គលគ្រួសារក៏រត់ទៅធ្ងន់ធ្ងរអាហ្នឹងដែលខ្ញុំចង់បញ្ជាក់ថាដែលជារឿងមួយសំខាន់ដែលបងប្អូនត្រូវគិតគូរបាទចំណុចទី4គឺថាអឺទទួលបានកិច្ចការពារលើកម្មសិទ្ធិដីធ្លីការលើកតម្កើងជីវភាពដោយគ្មានការងារធ្វើត្រឹមត្រូវនិងមានទីផ្សារលោកផលិតផលនេះជារឿងសំខាន់ ហើយជើងសួរថាតើកិច្ចការពារកម្មសិទ្ធិដីធ្លីយ៉ាងម៉េចពីព្រោះកន្លងទៅការប្លន់ដីធ្លីប្រជាពលរដ្ឋគឺតែងមានការសហការពីពួកអ្នកមានអំណាចពួកអ្នកមានលុយជាមួយនឹងមន្ត្រីឃុំសង្កាត់របស់គណៈបកប្រជាជនចុះបើយើងមានមន្ត្រីឃុំសង្កាត់ដែលការពារផលប្រយោជន៍ប្រជាជនបំរើប្រជាពលរដ្ឋប្រជាជនគាត់ស្រឡាញ់ប្រជាពលរដ្ឋបើសិនជាមន្ត្រីឃុំសង្កាត់នឹងអត់សហការជាមួយពួកឈ្មួញទុច្ចរិត ជាមួយពួកអំណាចឆ្នាក់លើតើពួកគេបានលិខិតស្នើមកពីណាដើម្បីយកមកឆ្លៀនពៀនឲ្យការពារពួកគេមកឆ្លៀនពៀននិងលួចប្លន់ទឹកដីប្រជាជនអាហ្នឹងគឺរឿងសំខាន់ណាស់ហើយដូចខ្ញុំបញ្ជាក់ចឹងអឺគណៈបកប្រឆាំងឬយើងអាចនិយាយថាគណៈបកព្រឹងទៀតអាចនឹងមានគោលការណ៍អភិវឌ្ឍឃុំសង្កាត់នីមួយមួយអាចថាឃុំមួយផលិតផលមួយរៀបចំទីផ្សារនៅនឹងកន្លែងដើម្បីឲ្យប្រជាពលរដ្ឋលក់ដូរណា យើងគិតទៅបងបងប្អូនឃើញនៅប្រទេសគេនេះគឺឃុំសង្កាត់គេមួយមានប្រជាពលរដ្ឋ1000គ្រួសារ2000គ្រួសារគេមានផ្សារគេមាន mall shopping center គេមាន supermarket គេសពបែបយ៉ាងដូច្នេះយើងគិតថាបើឃុំយើងមួយមានប្រជាជន2000គ្រួសារ1000គ្រួសារ3000គ្រួសារអាចមាន supermarket មួយលក់ទំនិញប្រជាពលរដ្ឋពលរដ្ឋដែលដាំសសក់ដាំអលឹកណា ដាំដំឡូងដាំទឹកគួនដាំននងគឺថាអាចយកផលិតផលលក់ក្នុងទីផ្សារគុតគង់នៅក្នុងសហគមន៍ក៏បានដែរនងស្បៃស្លាយអលឹកគឺទឹកគួនគឺថាស្បៃនេះទាំងអស់គឺអាចមានលទ្ធភាពនៅពេលដែលយើងចេះរៀបចំទីផ្សារអានឹងវាគឺយើងត្រូវការសមត្ថភាពមន្ត្រីហើយនឹងអ្នកដឹកនាំនយោបាយដែលទៅធ្វើរៀបចំការងារទាំងអស់ហ្នឹងណាបើមន្ត្រី ក្រុមប្រឹក្សាគុំសង្កាត់អ្នកនយោបាយទាំងអស់នឹងអត់ខ្វល់ទេចង់បងប្អូនរស់នៅ100ឆ្នាំចង់បងប្អូនមានសមត្ថភាពតាមស្អីទៀតក៏ស្រុកយើងនៅតែអត់មានទីផ្សារដែរទោះប្រជាជនយើងកើនទៅដល់100លាននាក់ហើយបងប្អូនតាមដំឡូងតាម1ហិកតាតាមស្ពៃតាអឺ100ម៉ែត្រក្រេក៏នៅតែអត់មានទីផ្សារដែរព្រោះសារអីរដ្ឋាភិបាលអត់រៀបចំណាមន្ត្រីអត់ចេះរៀបចំគោលការណ៍នៅតែលះហេមហាមចឹងនៅតែអត់មានទីផ្សារដរាបអាហ្នឹងចំណុចទី4 ចំណុចទី5គឺថាទទួលបាននៅកិច្ចប្រឹក្សាយោបល់ការពារកុំឲ្យមានជំពាក់បលនិងចាប់បាច់នឹងចូលរួមបង្កើតនៅមូលនិធិសង្គមជួយដល់ជនក្រីក្រនិងជួយដល់ទាល់ពលរដ្ឋដែលត្រូវការថវិកាចាំបាច់នឹងជាបន្តអានោះគឺសំខាន់ណាស់ពីព្រោះអាប្រជាពលរដ្ឋយើងមិនថាប្រជាពលរដ្ឋយើងទេសូម្បីនៅប្រទេសជឿនលឿនក៏នៅតែមានការលំខ្លួននៅក្នុងការជំពាក់បំណុលរបស់ក្រុមហ៊ុនផងដែរអញ្ចឹងហ្នឹង វាជារឿងសំខាន់ណាគណៈបកប្រឆាំងឬអាចថាគណៈបកព្រឹងទានអាចនឹងរៀបចំអ្នកជំនាញឯកទេសឬប្រជាពលរដ្ឋដែលគាត់មានបទពិសោធន៍កិច្ចការជំនួញសពយ៉ាងប្រទេសបងប្អូនធ្វើការខេលុយណាអញ្ចឹងត្រូវយកលុយទៅធ្វើអីរក CA CA គូខ្ចីប្រមាណគូខ្ចីប្រមាណយកយ៉ាងម៉េចយកលុយរបៀបម៉េចខ្ចីលុយរបៀបម៉េចទៅខ្ចីលុយ គឺយើងនឹងអាចរៀបចំគេថាគណៈបកភ្លើងទៀនអាចនឹងរៀបចំក្រុមប្រឹក្សាផ្ដល់យោបល់ដល់បងប្អូនដើម្បីឲ្យមានភាពកក់ក្ដៅមានទំនុកចិត្តក្នុងការខ្ចីលុយនិងការប្រើប្រាស់សហការជាតិឲ្យត្រូវទីដៅប្រើប្រាស់អធិការកម្ចីឲ្យត្រូវទីដៅដើម្បីកុំឲ្យជំពាក់គេកុំឲ្យខាតកុំឲ្យលូកខ្លួនកុំឲ្យកាន់តែក្រីក្រពីព្រោះត្រូវខ្ចីលុយគេដើម្បីអភិវឌ្ឍគ្រួសារខ្លួននិងជួយគ្រួសារខ្លួនអានោះគឺរឿងសំខាន់ហើយអ្វីដែលបញ្ហាចាំបាច់គឺថាពលរដ្ឋយើងគឺអត់ការងារច្រើន ហើយអ្នកក្រីក្រក៏ច្រើនដូច្នេះបើយើងមានឃុំសង្កាត់មន្ត្រីឃុំសង្កាត់ដែលជួយបំរាយយើងពិតប្រាកដខ្ញុំជឿថាបងប្អូនមិនអត់បាយហូបទេដោយសារអីរដ្ឋមានកញ្ចប់ថវិកានៅខាងផ្នែកសង្គមគិច្ចគឺច្បាស់លាស់ណាស់កញ្ចប់ថវិកាសម្រាប់ជួយពលរដ្ឋដែលក្រីក្រមួយឆ្នាំមួយឆ្នាំរាប់រយលានដុល្លារអញ្ចឹងរាល់ថ្ងៃយើងឃើញថាតើលុយទាំងអស់ហ្នឹងគេយកទៅណាបានជាអត់មានឃើញធ្លាក់សំបីតែប្រសិទ្ធដល់ប្រជាពលរដ្ឋក្នុងក្នុង ឃុំសង្កាត់នីមួយៗដែលមានអ្នកក្រីក្រយើងឃើញប្រជាពលរដ្ឋយើងគ្រប់កន្លែងទាំងអស់នៅណាក៏មានកន្លែងក្រីក្រដែរប៉ុន្តែហេតុអីបានអត់មានកម្មវិធីលុយកាក់នឹងជួយគ្រប់គ្រងនិងទ្រទ្រង់ពួកគាត់អ្នកដែលក្រីក្រហើយនិងអ្នកដែលបានបង្ការងារអាហ្នឹងគឺរឿងសំខាន់បាទចំណុចទី6បាទការផ្ដល់បានព្យាបាលជំងឺដោយអត់គិតថ្លៃជូនពលរដ្ឋគ្រប់គ្នាដោយគ្មានការរើសអើងនិងព្យាបាលជំងឺដែលមានគុណភាពខ្ញុំជឿថាអានឹងគឺជាកត្តាមួយចាំបាច់ដែល ខ្ញុំនិយាយទៅគណៈបកភ្លើងទៀមមិនដឹងថាគាត់ធ្វើបានយ៉ាងម៉េចទេប៉ុន្តែបើនិយាយពីក្តីសម័យរបស់ខ្ញុំខ្ញុំចង់ឲ្យវិជ្ជាពលរដ្ឋយើងអឺមួយដែលគិតខ្ញុំគិតគឺថាចង់ទទួលបានពេទ្យណាសេវាកម្មសុខាភិបាល free ណាដែលគិតថ្លៃដូចនៅប្រទេស Scandinavia យ៉ាងដូចនៅខាង Norway ខាង Denmark នៅខាងអឺអូឡង់ខាងហ្វាំងឡង់ខាងស្រីតែខាងអាឡម៉ង់របស់លោកស្រីសុភីនិងទីដាយ៉ាងម៉េចដែរ នៅនេះអាចយល់អីលោកលោកសុខុនសូមកាត់កន្លែងនឹងតិចនៅស្រុកខ្មែរក៏គេមានបង្កើតនៅគេហៅបានបបសសគឺបានបាននឹងនិយាយទេបាននឹងនិយាយទៅគឺជាជំនួយរបស់ អង្គការអន្តរជាតិហើយនឹងអឺដែលប្រទេសផ្ដល់ជំនួយមិនមែនជារបស់គណៈបកតែអត់គ្រប់ត្រូវគណៈបកប្រជាជនគេដកយកបាននឹងហើយឥឡូវហ្នឹងការពិតជាការពិតប៉ុន្តែយើងអត់ចង់ធ្វើអញ្ចឹងទេ យើងចង់ធ្វើថាអានឹងចេញពីគោលការណ៍របស់រដ្ឋាភិបាលរបស់ជាតិ ចាណាហ្នឹងបើសិនជាថ្ងៃក្រោយគណៈបកសង្គមជាតិរបស់វិញយើងឆ្លាស់ឆ្នោតហើយយើងមិនដឹងថាគណៈបកភ្លើងទៀនគាត់មានលទ្ធភាពធ្វើអាហ្នឹងដែរយ៉ាងម៉េចក៏ប៉ុន្តែខ្ញុំជឿជាក់ទៅលើការតាមចិត្តរបស់ពួកគាត់ចាទៅលើគោលការណ៍របស់ពួកគាត់ហើយគោលការណ៍នេះគឺសំខាន់ណាស់ដែលយើងគ្រប់គ្នាត្រូវតែលើកតង្កើងហើយត្រូវតែគ្រប់គ្រងគណៈបកណាក៏ដោយដែលមានគោលការណ៍ហ្នឹងគឺវាជារឿងចាំបាច់ពីព្រោះប្រជាពលរដ្ឋដែលមានរស់នៅមានភាពកក់ក្ដៅគឺបញ្ហា សេវាកម្មសុខាភិបាលបើយើងមានបញ្ហាមានសេវាកម្មសុខាភិបាលដែលមានប្រសិទ្ធភាពហើយអត់ទៅថ្លៃហើយអាចជឿទុកចិត្តបានណាគឺថាប្រជាពលរដ្ឋនឹងរួមមានសេចក្តីសុខបាទចំណុចចុងក្រោយគឺទទួលបានឱកាសដូចគ្នាក្នុងការអប់រំជំរុញឲ្យកុមារបានចូលរៀនគ្រប់គ្នានិងបន្តការសិក្សាដល់ឧត្តមសិក្សាអានេះជារឿងសំខាន់ណាស់ពីព្រោះបើយើងចង់ឲ្យប្រទេសយើងជឿនលឿនយើងត្រូវតែគិតទៅដល់វិស័យអប់រំនិងកុមារ នៅប្រទេសស៊ីអែតគេប្រើទីស្លោកមួយថាប្រសិនបើអ្នកចង់បើប្រសិនបើអ្នកគិតគូរពីអនាគតប្រទេសរបស់អ្នកអ្នកត្រូវគិតគូរពីអនាគតរបស់កុមារអញ្ចឹងណាមានន័យថាបើអ្នកថែប្រទេសជាតិរបស់អ្នកសូមអ្នកថែកុមារជាមុនអញ្ចឹងរឿងនេះគឺជា កត្តាសំខាន់ណាស់នៅប្រទេសយើងយើងឃើញក្មេងពីវាពីការទុកទីកន្លែង ពិបាកវេទនាក្នុងការយល់ចិត្តបាទអញ្ចឹងទេរឿងនេះខ្ញុំជឿថាគណៈបកព្រឹងទានដែលបង្កើតគោលការណ៍នេះមកគឺខ្ញុំសូមសរសើរហើយខ្ញុំជឿថាពលរដ្ឋខ្មែរយើងនឹងយកចិត្តទុកដាក់ជាសំខាន់ហើយនឹងចូលរួមការបោះឆ្នោតនៅខាងមុខដើម្បីជ្រើសរើសគណៈបកដែលបងប្អូនទុកចិត្តបាទ ហ្នឹងហើយលោកស្រីស្វីប្រហែលជាយើងច្រើនមកខ្ញុំអូខេហ្នឹងសូហ្វីចង់បន្ថែមអីលើយើងពេលវេលាក៏ច្រើនដែរហើយអាចឲ្យសូហ្វីបន្ថែមអត់អត់បន្ថែមទេប៉ាសៀងគាត់បានរាយរាប់អស់ហើយហើយខ្ញុំមានអីត្រូវនិយាយទៀតវាលម្អិតឡើងលម្អិតឡើងតិចហើយបើចាំតបទៅឈ្មោះធិនជិនតិចទៅគាត់ថាយើងនៅឋានណាដែរដែលថាអត់ដឹងថាគេជួយជនក្រីក្រអាពួកយើងនៅឋានទេវតាអឺ ជីសេះសប៉ុន្តែមិនមែនទេបដាពាក់លួន លើកជាងបោកក្របបែកទេណាហ្នឹងហើយហ្នឹងហើយអញ្ចឹងពួកយើងយ៉ាងខ្លីយើងនៅឋាននៃប្រជាធិបតេយ្យហ្នឹងហើយខ្ញុំខ្ញុំគិតចេះវិញនៅលោកស្រីសុភីខ្ញុំតែចេះវិញខ្ញុំនៅឋានមនុស្សទើបខ្ញុំដឹងថាគណៈបកប្រជាជនជួយឬមិនជួយ បើសិនជានៅឋានទេវតាដោយពូបពាជាជនប្រហែលជាអត់ដឹងថាប្រជាជនខ្មែររងទុកទេមូលហេតុអីណាអញ្ចឹងអត់ត្រូវទេវតាពូទេវតាមិនដែលជួយមនុស្សទេមានតែមនុស្សជួយទេវតារាល់ថ្ងៃយើងដឹងហើយពេលតាំងពីដើមមកពួកខ្ញុំមិនដែលឃើញទេវតាជួយមនុស្សដែរ ខ្ញុំឃើញថាមនុស្សទេវទេវតាលើតំកាងទេវតាណាបនស្រន់ទេវតាពូទេវតាហើយយកចំណៃចំណុកទៅឲ្យទេវតាយកលុយទៅកសាងរូបសំណាក់អីសពបែបយ៉ាងឲ្យទេវតាតែខ្ញុំដែរឃើញទេវតាយកលុយយកកាក់យកមកឲ្យព្រោះប្រជាជនហូបណាតែពួកបពាជនសពួកនោះសិននៅឋានទេវតាអញ្ចឹងពួកនោះមកអត់ឃើញប្រជាពលរដ្ឋខ្មែររកទៅខ្ញុំនៅឋានមនុស្សមកខ្ញុំឃើញហើយខ្ញុំឃើញប្រជាជនគេនេះវាយ៉ាងម៉េចប្រជារាជគេនេះយ៉ាងម៉េច មនុស្សគេជួយ មនុស្សយ៉ាងម៉េចអ្នករដ្ឋាភិបាលគេជួយពលរដ្ឋក្រីក្រយ៉ាងម៉េចហើយនៅស្រុកខ្មែរខ្ញុំមើលឃើញថារបស់ហ៊ុនសែននឹងជួយប្រជាជនក្រីក្រយ៉ាងម៉េចបានខ្ញុំនៅតែនិយាយថាអត់ឃើញព្រោះប្រជាជនខ្មែរនៅតែក្រីក្រលហេមលហាវេទនីពីព្រោះឧបប្រជាជនគឺសិតថាមនុស្សមកពីឋានទេវតាណាបានជាតែកន្លែងទេវតាក្រីក្រ ពលរដ្ឋដែលគាត់មានបានក្រីក្រដែលគាត់មានគំនិតឬក៏មានអ្វីដែលចង់ជួយចូលគណៈបកសង្គ្រោះឬក៏ចង់ធ្វើអ្វីក៏ដោយណាគឺគាត់អត់ហ៊ានបញ្ចេញសកម្មភាពគាត់ទេបើអញ្ចឹងទេគេអាចដកបានក្រីក្រអញ្ចឹងព្រោះបានក្រីក្រគេជួយក្នុងមួយខែ50យូរ៉ូទេ50ដុល្លារទេណាហ្នឹងហើយគាត់បានបានហ្នឹងហើយបានអង្គមកក្រុងមកបាឬក៏ស្អីហ្នឹងហើយហ្នឹងគឺគេគាត់បានចាំងអញ្ចឹងគេអាបានហ្នឹងហើយគឺជាបានទិញទឹកចិត្តពលរដ្ឋដែលក្រីក្រដើម្បីបោះឆ្នោតឲ្យគេ ណាហើយអាបានគេយកគឺឆក់ឱកាសហ្នឹងគឺគឺគឺគឺបោពលរដ្ឋអញ្ចឹងហើយដល់ពេលពលរដ្ឋណាដែលគាត់អត់ចង់បានអាហ្នឹងគាត់ធ្វើអីធ្វើទៅគេមិនជឿរឿងតែដល់ពលរដ្ឋណាគាត់ក្រគាត់ត្រូវចង់បានអញ្ចឹងគាត់ត្រូវតែធ្វើតាមគេឯងព្រោះគាត់មានអត់មានជំរឿនសំខាន់គឺគាត់ត្រូវតែគិតកាពះរបស់គាត់សិនណាគាត់និយាយថាសំខាន់គឺគិតកាពះសិនណាគិតកាពះហើយហើយដល់ពេលពលរដ្ឋគាត់ក្រីក្រគាត់គិតតែរឿងកាពះគាត់ដល់ពេលថ្ងៃក្រោយឡើងគាត់មិនមែនទាំងក្រដល់កូនគាត់ចៅគាត់ក្រទៅទួតគាត់គាត់ក្រឯងតគ្នាដោយសារចង់បានអាបានក្រីក្រហ្នឹងឯងចាចា ណាដូចដូចអ្វីដែលសូហ្វីគាត់បានបកស្រាយនឹងតកតរឿងបានក្រីក្រនឹងចាំពួកខ្ញុំចេញមកឃ្លីបទៀតផ្សេងគឺថាមានការគម្រាមកំហែងបើអ្នកណាហ៊ានថាទៅទៅគ្រប់គ្រងគណៈបដតិទៀតត្រូវគេដកយកបានក្រីក្រអញ្ចឹងអ្នកមានបានក្រីក្រគឺគាត់អត់ហ៊ានទៅគ្រប់គ្រងគណៈបកណាក្រៅពីគណៈបកប្រជាជនទេដោយសារតែពេលវេលាយើងគឺថាយើងបានឡាយនេះវា1ម៉ោងជាងហើយហើយក៏សូមអរគុណច្រើនដល់លោកប៉ាសុខឿនគាត់បានបកស្រាយបោះក្បាយណាអំពីអត្ថប្រយោជន៍ នៃការចូលរួមការបោះឆ្នោតក៏ដូចជាអត្ថប្រយោជន៍នៃការការធ្វើការសាកល្បងបោះបោះឆ្នោតហើយក៏ដូចជាអង្គជបរបៀបណា ដែលយើងអាចថាជាប្រធានអង្គជបរបៀបណាដែលមានឯករាជ្យនិងសុក្រិតដែលអាចធ្វើឲ្យពលរដ្ឋទទួលយកបានប៉ុន្តែអង្គជបសប្តាហ៍នេះយើងធ្វើមិនឥឡូវយើងអត់មានជំរឿសទេទោះបីយើងដឹងថាវាជាអង្គជបចៅក៏ដោយប៉ុន្តែប្រជាប្រដ្ឋខ្មែរត្រូវតែបង្ខំចិត្តចូលរួមបោះឆ្នោត ហើយយើងនឹងតស៊ូជាមួយគ្នាតទៅទៀតដើម្បីស្វែងរកនូវលទ្ធិប្រជាធិបតេយ្យជូនប្រជាពលរដ្ឋយើងក៏ដូចជាប្រជាពលរដ្ឋក្នុងស្រុកខ្លួនឯងនឹងរកលទ្ធិប្រជាធិបតេយ្យដើម្បីខ្លួនឯងហើយទន្ទឹមនឹងដែរក៏អរគុណដល់លោកសុខឿនដែលបានបកស្រាយយ៉ាងក្បោះក្បាយអំពីគោលការណ៍បំពេញចំណៃរបស់គណៈបកភ្លើងទៀនក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរគឺថាល្អយល់មែនទែនបំរើនៅផលប្រយោជន៍និងអត្ថប្រយោជន៍ច្រើនណាស់ចា ខ្ញុំអង្គុយស្ដាប់អាលងុយគេឡើងហើយអរគុណច្រើនជួយសុវីគាត់ធ្លាប់តវាយប៉ាំងប៉ាំងប៉ាំងប៉ាំងអញ្ចឹងយើងអាចមានពេលថែមមកឃ្លីបទៀតឥឡូវជាមួយប៉ាលោកសុខិនដោយសារលោកសុខិនគាត់មានពេលរវល់អញ្ចឹងអាមកឃ្លីបហ្នឹងរៀងសភាពបន្តិចសភីគាត់អត់ចូលចិត្តទេ អានេះស្ងៀមស្ងៀមចាំឲ្យចេញថ្ងៃនេះគាត់ល្ងាចចឹងគាត់ស្អាតច្រើនហ្នឹងហើយអឺខ្ញុំចំណាយខ្ញុំចង់ជម្រាបលាបងប្អូនហើយក៏ដូចជាផ្ដាំផ្ញើដល់បងប្អូនយើងបន្តិចទៅដើម្បីឲ្យយើងថាជួយពង្រឹងស្មារតីគាត់ទោះបីឥឡូវនេះសកម្មជនយើងទទួលរងនៅគំនាបនឹងការធ្វើទុកបុកម្នេញយ៉ាងណាយ៉ាងណាក៏ដោយក៏ពួកគាត់មានភាពក្លាហានណាស់អញ្ចឹងក៏សូមជួយលោកសុខឿនផ្ដល់នៅកម្លាំងចិត្តទៅដល់បងប្អូនសកម្មជនក៏ដូចជាប្រជាពលរដ្ឋខ្មែរ ដែលកំពុងគ្រប់គ្រងនៅគណៈបកភ្លើងទៀនហើយក៏សូមឲ្យបងប្អូនទាំងអស់គ្នាងាកមកទាំងអស់គ្នាគ្រប់គ្រងគណៈបកភ្លើងទៀនដើម្បីផ្លាស់ប្ដូរយើងទទួលយកឲ្យបាននៅអ្វីដែលជាសេរីភាពរបស់យើងត្រឡប់មកវិញចាក់សូមជួយលោកប៉ាសុខឿនបាទសូមអរគុណលោកស្រីធីតាលោកស្រីសុភីបាទអឺខ្ញុំគ្រាន់តែចង់បញ្ជាក់ទៅបងប្អូនមួយចំនួនដែលនិយាយថាហេតុអីបានជាយើងដឹងថាគោចបនឹងវា មានភាពអជាក្រិតហើយហើយយើងទៅបោះឆ្នោតនឹងក៏មិនអាចឈ្នះគេដែរហេតុអីបានជាយើងទៅចូលរួមបោះឆ្នោតអឺគ្រប់អឺភាពត្រឹមត្រូវឲ្យហ៊ុនសែនដូចទៅជួយហ៊ុនសែនដល់ការអំណាចស្របច្បាប់ហេតុអីបានជាកាលពីឆ្នាំ2018 2000 2018យើងឃោសនាដេកផ្ទះឆ្នេះឯងឥឡូវមិនក៏ឲ្យប្រជាជនទៅបោះឆ្នោតលាក់លាក់ ណាឬក៏អាចនិយាយថាគេថាចាំយើងមានគោលចូលបោយុទ្ធធម៌សិនចាំយើងទៅចូលរួមការបោះឆ្នោតលក្ខណៈខ្ញុំចង់បញ្ជាក់ដូចនេះថាកាលពីឆ្នាំ2018យើងធ្វើការឃោសនាឲ្យប្រជាពលរដ្ឋនៅផ្ទះមិនទៅបោះឆ្នោតដោយសារទី1យើងអត់មានគណៈបកសង្គ្រោះជាតិគណៈបកយើងគេរំលាយគណៈដឹកនាំយើង ត្រូវគេបដិញ្ញចេញពីប្រទេសអ្នកខ្លះជាប់គុកដូច្នេះយើងបោះឆ្នោតឲ្យអ្នកណាអញ្ចឹងហើយបានជាយើង អំពាវនាវឲ្យដេកផ្ទះឆ្នាំឯងក៏ប៉ុន្តែបងប្អូនយើងមួយចំនួនមិនមានសេចក្តីក្លាហាននៅផ្ទះទេហើយនាំគ្នាទៅបោះឆ្នោតដោយសារគេគម្រាមកំហែងបើសិនជាពេលនោះការបោះឆ្នោតបានក្រោម50%អ្នកទៅចូលរួមការបោះឆ្នោតក្រោម50%ពលរដ្ឋយើងក្លាហានមិនទៅ ចូលរួមការបោះឆ្នោតហើយអ្នកចូលរួមបោះឆ្នោតក្រោម50% 100%របស់ហ៊ុនសែនគឺ បរាជ័យមិនទទួលបានការទទួលស្គាល់នឹងឆាកអន្តរជាតិហើយយើងនៅផ្ទះគឺពិតជាឈ្នះហើយមែននោះគឺជារឿងត្រឹមត្រូវឥឡូវនេះយើងមិនមានឱកាសចូលរួមការបោះឆ្នោតគណៈបកយើងនៅតែបន្តនៅក្រៅច្បាប់ហើយហ៊ុនសែនមិនអនុញ្ញាតឲ្យថ្នាក់ដឹកនាំនយោបាយយើងចូលចូលរួមការបោះឆ្នោតដដែលក៏ប៉ុន្តែយើងមានឱកាសមួយគឺមានគណៈបកលើកទៀតដែល ចូលរួមការបោះឆ្នោតហើយយើងឃើញថាមានពលរដ្ឋគ្រប់គ្រងច្រើនមាន ប្រាក់ដឹកនាំមានគោលនយោបាយត្រឹមត្រូវដូច្នេះបងប្អូនទៅចូលរួមការបោះឆ្នោតទៅសាមគ្គីគ្នាទៅហើយបើថ្ងៃក្រោយសង្គ្រោះជាតិរស់មកវិញបងប្អូនមិនបាច់ពិបាកទេយើងទៅបោះឆ្នោតឲ្យសង្គ្រោះជាតិវិញទៅក៏ពីសំណេរវាទុកពីសំណេរវាទុកពីទៀតទៅមិនមានអ្វីខុសទេហ្នឹងហើយហើយ ខ្ញុំក៏ចង់បញ្ជាក់ដែរថាការបោះឆ្នោតនេះសំខាន់ដោយសារយើងដើម្បីបន្ទន់អំណាចឬធ្វើឲ្យអំណាចរបស់បកប្រជាជនដែលរឹងមាំទាំងលើទាំងក្រោមនេះត្រូវបានកាត់បន្ថយបើយើងអាចឈ្នះបាន40% 50%បងប្អូនគិតមើលយ៉ាងម៉េចតើគណៈបកប្រជាជនភ័យទេតើអំណាចគណៈបកប្រជាជននឹងនៅរឹងមាំដូចមុនទេ បើសិនជាគណៈបកភ្លើងទៀនដណ្ដើមបាន50%នៅមូលដ្ឋានគុំសង្កាត់ចុះបើគណៈបកភ្លើងទៀនដណ្ដើមបាន70%នៅមូលដ្ឋានគុំសង្កាត់តើគណៈបកប្រជាជននៅរឹងមាំដូចមុនទេអត់ទេដូច្នេះមិនថាក្នុងហេតុផលអីទេមិនថាកជបអភិក្រិតឬមិនអភិក្រិតទេ វាសំខាន់ទៅលើឆន្ទៈនិងបេះដូងបេះដូងរបស់បងប្អូនត្រូវតែជំនះទៅបោះឆ្នោតរួមគ្នាការពារស្លឹកឆ្នោតបងប្អូនហើយទៅធ្វើការបោះឆ្នោតដើម្បី ដណ្ដើមយកអំណាចរបស់បងប្អូនមកដាក់ក្នុងដៃបងប្អូននៅក្នុងមូលដ្ឋានរបស់បងប្អូនដើម្បីឈានទៅរកការផ្លាស់ប្ដូរនាពេលខាងមុខបើមិនជាយើងរស់នៅជាមនុស្សឧទាហរណ៍ថាបើយើងអត់មានជើងតាផងហ្នឹងតើយើងចង់ឈ្នះគេយ៉ាងម៉េចយើងទៅទាត់គេឲ្យដួលយ៉ាងម៉េចយើងទៅចាក់គេឲ្យដួលយ៉ាងម៉េចយើងត្រូវរកកន្លែងឈរណាយើងត្រូវតែមានមូលដ្ឋានរបស់យើងឈរដូច្នេះគណៈបកព្រឹងទៀនអាចផ្ដល់ឱកាសឲ្យបងប្អូនគ្រប់គ្នា រួមកម្លាំងគ្នាធ្វើការគ្នាបង្ហាញនៅឆន្ទៈរបស់ខ្លួនគ្រប់គ្រប់គ្នាដើម្បីគឺការផ្លាស់ប្ដូរនាពេលអនាគតណាដូច្នេះកុំរួញរាហើយបើសិនជាបងប្អូនដេកចាំឲ្យមានតលតកោជបនឹងសុក្រាតតលយើងនឹងមានប្រជាធិបតេយ្យពិតប្រកបចាំយើងចូលរួមការបោះឆ្នោតវាអត់មានថ្ងៃហ្នឹងទេពីព្រោះប្រជាធិបតេយ្យពិតប្រកបមិនមែនកើតមកដោយសារបងប្អូនដេកចាំទេណា កោជបដែលសុក្រិតមិនមែនកើតមានឡើងដោយសារបងប្អូនលេចាំទេព្រោះតែបងប្អូនទៅចូលទៅដណ្ដើមបន្តិចម្ដងបន្តិចម្ដងបងប្អូនទៅចូលរួមទៀមទីបងប្អូនទៅចូលរួមប្រយុទ្ធយកវាយកមកដាក់ក្នុងដៃទើបបានមិនមែនបងប្អូនដេកចាំតលវាមានចឹងទេប្រទេសសេរីទាំងអស់នេះដែលគេឈានទៅដល់លើទីវិជារបស់តៃគេស្លាប់យ៉ាងម៉េច គេតស៊ូយ៉ាងម៉េចតកូនតចំនួនទម្រាំគេបានភាពត្រឹមត្រូវគេកែបន្តិចម្ដងបន្តិចម្ដងបន្តិចម្ដងមិនដេកចាំតលសុក្រិតហើយតើមានសុក្រិតមកពីណាបើយើងអត់ទៅទៀមទាបើយើងអត់ទៅតស៊ូបើយើងអត់ទៅវាយយកតើអ្នកណាគេឲ្យយើងពូផ្ដាច់ខាគេឲ្យយើងសេរីភាពយុត្តិធម៌មិនដែលបានមកដល់គ្មានការលះបង់ទេដូច្នេះបងប្អូនត្រូវចាំហើយឈប់ស្លាប់ជនទាំងឡាយណាដែលនិយាយថា យើងទៅបង្ហើបកប្រជាជនយើងទៅគ្រប់ច្បាប់ឲ្យភាពស្របច្បាប់ឲ្យហ៊ុនសែនលក្ខនឹងលក្ខបងប្អូនជុំទៅហើយសិតតែយើងគួរតែរងចាំកោជបមានអភិក្រិតយើងត្រូវរងចាំកម្ពុជាមានប្រជាធិបតេយ្យចាំធ្វើច្បាប់នេះច្បាប់50ភាគបូកភាគរយបូក1ច្បាប់នេះច្បាប់នោះវាអត់មានថ្ងៃហ្នឹងទេបើតែយើងតស៊ូណា អញ្ចឹងខ្ញុំមានប៉ុណ្ណឹងទេហើយសូមអរគុណលោកស្រីសុភីនិងលោកស្រីធីតាហើយបងប្អូនទាំងអស់គ្នាក៏លេចចូលសមាជិកទៀតហ្នឹងមាន បងប្អូនគាត់ចូល comment ថាគឺគាត់ចង់បានឲ្យបរទេសចូលធ្វើកោជបណា UN ឬក៏បរទេសនឹងចូលធ្វើកោជបតើយើងអាចអឺ សុំគេឲ្យគេជួយយើងម្ដងទៀតបានទេបើរហូតដល់សប្ដងគេជួយយើងច្រើនដល់មកហើយ តាំងពីគេដាក់ UN តាំងពី91ណាតាំងពីបោះឆ្នោត97កាគេបោះគេជួយយើងរហូតតែឥឡូវតើយើងអាចទៀមទាសុំគេបរទេសគេជួយធ្វើជាកោចបអភិក្រិតបានហើយទេបានបើសិនជាបងប្អូនពលរដ្ឋខ្មែរខ្លាហានស្រេចប្រកាសទាំងអស់គ្នាដាក់ទងសាលអស់ហើយត្រូវការ UN ឲ្យមកធ្វើកោចបបានតែបងប្អូនខ្លាចហ៊ុនសែន បងប្អូនបិទមាត់គ្រប់គ្នាហើយដេកចាំឲ្យគេមកគេអត់មកទេតលតែបង្ហាញវីរភាព ដោយពលរដ្ឋអ៊ុយក្រែនគឺគេជួយបើធ្វើកំសាកដោយជនជាតិអាហ្គានីស្ថានដោយពួកអារ៉ាប់មួយចំនួនប្រទេសអារ៉ាប់មួយចំនួន កំសាកមានរឿងរត់យកមករួយខ្លួនអត់មានថ្ងៃគេជួយទេតើតែយើងខ្លាហានដោយជនជាតិអ៊ុយក្រែនដោយជនជាតិអ៊ីស្រាអែល ហើយយើងក៏ដូចគ្នាដូចតែគ្នាដូចគ្នាជាមួយខ្មែរមីយ៉ាន់ម៉ាផងដែរហ្នឹងហើយយើងលើកទងសពួកគ្នាតែត្រូវការយូរអត់ឲ្យមករៀបចំការបោះឆ្នោតក្នុងសង្កាត់ពួកគ្នាដាក់ទុំជាតិពួកគ្នាពួកផ្ទះត្រូវការ UN ត្រូវការ UN ឲ្យមករៀបចំការបោះឆ្នោតពីមកតែបងប្អូនគាត់ថា ខ្ញុំចង់បានខ្ញុំចង់បានក៏ប៉ុន្តែអត់ហ៊ាននិយាយអត់ហ៊ានស្ដីសូម្បីតែសេនៅក្នុង Facebook ក៏អត់ហ៊ានទៀមទាផ្សេងក៏អត់ឃើញអយុត្តិធម៌ក្នុងសង្គមក៏អត់ទោះ100ជាទៀតក៏អត់មានអ្នកណាគេមកជួយយើងដែរទោះយើងស្លាប់គេសម្លាប់បងយើងអូនយើងកូនយើងទៀតក៏គេមិនមកជួយយើងដែរបាទខ្ញុំមានប៉ុណ្ណឹងទេហើយបងប្អូនខ្មែរយើងជួនកាលគាត់ខ្លាចដល់ខ្លួនគាត់គឺគាត់ប្រមូលគ្នាខ្លាចតែម្ដងណាគាត់ឃើញលឺគេធ្វើអញ្ចេះអញ្ចេះអញ្ចឹងគាត់ខ្ញុំខ្លាចអញ្ចឹងអាការខ្លាចហ្នឹងគឺជាការបាត់បង់ ណានឹងសិទ្ធិរបស់យើងហើយអញ្ចឹងទេយើងចេញមកលោកប៉ាសឹងក៏បានរាយរាប់មិនមិនគឺយើងចេញមកការពារសញ្ញាឆ្នោតយើងការពារសិទ្ធិរបស់យើងគឺជាសិទ្ធិរបស់យើងជារបស់របស់យើងណាយើងអត់មានត្រូវការខ្លាចអត់មានធ្វើឲ្យខុសច្បាប់ទេគឺសិតតែត្រូវច្បាប់ទាំងអស់ហើយបើបងប្អូនអត់ស្រោះគ្នាគឺគេធ្វើបាបយើងបានតែបើយើងនាំគ្នាស្រោះគ្នាគ្រប់ឃុំសង្កាត់អីសង្កាត់ទាំងអស់យើងស្រោះដៃគ្នា គឺពួកហ្នឹងអត់អាចធ្វើអ្វីបានទេអញ្ចឹងហើយពួកយើងមានតែការជួយជំរុញលើកទឹកចិត្តបងប្អូនដើម្បីបងប្អូនចុកសិទ្ធិរបស់ខ្លួនការពារសញ្ញាឆ្នោតរបស់ខ្លួនការពារសិទ្ធិរបស់ខ្លួនគ្មានណាអាចជួយយើងបានក្រៅពីខ្លួនយើងទេអញ្ចឹងសូមចូលរួមទាំងអស់គ្នាការពារសញ្ញាឆ្នោតរបស់បងប្អូនទាំងអស់គ្នាកុំមានការភ័យខ្លាចចា៎ ចាអរគុណច្រើនអរគុណច្រើនលោកប៉ាសុខឿនកសូហ្វីមុនចូលចប់នឹងឲ្យសូមផ្ដាំផ្ញើទៅដល់បងប្អូនយើងក៏អរគុណដល់បងប្អូនដែលសូមឲ្យបងប្អូនមានភាពអង្អាចក្លាហានយើងចូលរួមទាំងអស់គ្នាដើម្បីគ្រប់គ្រងគណៈបកភ្លើងទៀនគ្រប់គ្រងគណៈបកភ្លើងទៀនគណៈបកភ្លើងទៀនគឺជាស្ពាននាំយើងទៅរកការផ្លាស់ប្ដូរមួយពិតប្រាកដ ស៊ូស៊ូទាំងអស់គ្នាដើម្បីសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យរបស់ពួកយើងទាំងអស់គ្នាយើងចូលរួមស្ដារនៅលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាដែលកំពុងត្រូវគេសម្លាប់និងគេបំផ្លាញយ៉ាងតិចខ្ទីតែម្ដងចាអរគុណចាលោកប៉ាសុខិនដែលបានឆ្លៀតពេលវេលាយ៉ាងមានតម្លៃមកចូលរួមនៅក្នុងកម្មវិធីទូទួលសម្លេងរាជការខ្មែរសូមអរគុណទៅដល់សុភីផងដែរហើយនឹងក៏អរគុណច្រើនទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរបងប្អូនតាមតាម YouTube និងបងប្អូនទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមតាមដានស្ដាប់យើងខ្ញុំទាំងបីនាក់ ចានៅចុងបញ្ចប់នេះសូហ្វី មានអីចង់ផ្ដាំផ្ញើដល់បងប្អូនទេចាដល់ចុងក្រោយគឺខ្ញុំផ្ដាំផ្ញើទៅបងប្អូនជាដដែលដដែលនឹងដោយសារតែពួកយើងក្រាប់ទៅគឺភ័យបារម្ភព្រួយនឹងខ្លាចតែបងប្អូននឹងចាញ់គេម្ដងទៀតគឺយើងត្រូវតែឈ្នះយើងឈ្នះហើយប៉ុន្តែយើងត្រូវតែប្រើសិទ្ធិរបស់យើងយើងគេតែ ទៀនការពារគ្រប់ករណីទាំងអស់ណាឧទាហរណ៍ឥឡូវយើងកិច្ចចេញមកការពារសិលឹកឆ្នោតយើងដូចយើងការពារក្រុមគ្រួសារយើងដូចយើងការពារប្រទេសជាតិយើងដែរបើមិនយើងឈ្នះគេទើបយើងយកអំណាចរបស់យើងទៅការពារបរណភាពដីនិងការពារក្រុមគ្រួសារយើងបានណាដូចមានសត្វសាហាវឯនេះអ្វីណាមួយមកចង់មកចង់សម្រាប់កូនយើងចង់ខាត់យើងអញ្ចឹងយើងត្រូវចេញយកជីវិតយើងទៅការពារកូនយើងកុំឲ្យអាសត្វសាហាវនេះ វាវាវាវាមកធ្វើបាបណាឧទាហរណ៍ខ្លាឬក៏ដំរីអ្វីជាដើមហ្នឹងយើងត្រូវចំណាយជីវិតយើងដើម្បីការពារមនុស្សដែលយើងស្រឡាញ់ការពារកូនដែលយើងស្រឡាញ់ណាអាហ្នឹងគឺយើងរឿងទាំងអស់គ្នា ចឹងហើយខ្ញុំអត់មានអ្វីក្រៅពីការជូនពរបងប្អូនឲ្យមានអត្តមគតិរឹងមាំបញ្ញាឆ្លៀសវៃនិងក្លាហានជានិច្ចព្រោះអីប្រទេសយើងមិនមែនប្រទេសយួនមិនមែនប្រទេសពួកសេរីប៉ែគឺជាប្រទេសយើងយើងកើតនៅប្រទេសយើងយើងមានសិទ្ធិមានអំណាចការពារណាការពារប្រទេសយើងការពារសិទ្ធិរបស់យើងយើងមានសិទ្ធិរស់រានមានជីវិតមានសិទ្ធិស្មើគ្នាដូចអ្នកកាន់អំណាចដែរប៉ុន្តែគ្រាន់តែអ្នកកាន់អំណាចគេបានកាន់អំណាចគេអត់បានឲ្យយើងអត់ឲ្យសិទ្ធិយើងគេជិះជាន់យើងអាហ្នឹងហើយយើងត្រូវតែរើបំរាស់ ណាដើម្បីតែសិទ្ធិរបស់យើងមិនមែនជាសិទ្ធិណាមិនមែនសិទ្ធិអាកាំងមិនមែនសិទ្ធិប្រាំងមិនមែនសិទ្ធិអល់ណាគឺសិទ្ធិខ្មែរយើងក្នុងប្រទេសខ្មែរយើងនៅលើទឹកដីរបស់ខ្លួនឯងចាអញ្ចឹងអរគុណច្រើនចាអរគុណច្រើនសូហ្វីដែលបានបកស្រាយរបស់ក្បាយនិងក៏បានលើកទឹកចិត្តទៅដល់បងប្អូនសកម្មជន ដែលគ្រប់គ្រងគណៈបកភ្លើងទីទៀនដូចជាសកម្មជនគណៈបកភ្លើងទៀនសូមស៊ូស៊ូទាំងអស់គ្នាដើម្បីសិទ្ធិសេរីភាពរបស់យើងទាំងអស់គ្នាចាសូមអរគុណច្រើនសូមជម្រាបលាងាយបាយបាយ